ជំរាបសួរបងប្អូនសាធុសពបរោះប្រុសស្រីខ្មែរប្រុសស្រីទាំងអស់ជាទីគោរពនិងជាទីរាប់អានជួបគ្នា ជាថ្មីម្ដងទៀតទៀតណាបាទអបសុកពេកបាទអឹមគេងមិនលក់បក់មិនលហើយសោយមិនឆ្ងាញ់បាទចង់ជជែកលេងជាមួយបងប្អូនបន្តិចពីរឿងផ្សេងផ្សេងបាទ អឺរឿងទី1ដែលខ្ញុំចង់ជជែកជាមួយបងប្អូន គឺពាក់ព័ន្ធជាមួយនឹងរឿងហ៊ុនម៉ាណែតបន្តិចទេណាបាទរឿងទី1រឿងទី2គឺចង់ជជែកជាមួយបងប្អូនអំពីបញ្ហា សំណេររបស់ណែអាក្អូនជွំអាក្អូនមុខជွំ បាទគេហៅក្អូនមុខជាប់បាទហើយទី3គឺផ្សេងផ្សេងបាទអឺខ្ញុំមិនបានហៅឈ្មោះបងប្អូនទេខ្ញុំសូមជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំសុខទុក្ខជា ធម្មតាសុខសប្បាយជាធម្មតាគ្រាន់តែថាមានការខ្លោចផ្សាក្នុង ចិត្តពីរឿងសង្គ្រាមនៅ អ៊ុយក្រែនពេលខ្លះយើង មើលឃើញយើងឃើញព័ត៌មានយើងអាណិត ប្រទេសទូចតាចដែលអឺត្រូវបានប្រទេសមហាអំណាចអឺមួយដោយយកលេសមិនសមហេតុមិនសមផលទៅឈ្លានពានប្រទេសមួយទៀតនេះគឺជា អ្វីដែលជាអឺការប្របាកចិត្តរបស់យើងតាមពិតទៅ យើងអត់ចង់ឃើញ មិនថាប្រទេសណាជាប្រទេសណាទេនិយាយ ថាយើងអត់ចង់ឃើញអានេះគឺថាប្រហិតអំបិលប្រហុកណាបងប្អូនបាទមុននឹងចូលដល់ប្រធានបទហ្នឹងគឺសូមបញ្ជាក់ពីអំបិលប្រហុកបន្តិចបញ្ហានៅយូក្រែនបច្ចុប្បន្ននេះ យើងមិនដឹងថាតើ រុស្ស៊ីនឹងបញ្ចប់ការលុកលុយឬក៏បន្តការលុកលុយអឺខ្ញុំគ្រាន់តែចង់អាប់ដេតខ្លះខ្លះដើម្បីដកបងប្អូន ពាក់ព័ន្ធជាមួយនឹងសហភាពរុស្ស៊ីហើយនឹងអ៊ុយហ្គែនហ្នឹងមួយសម័យនេះនៅសហគមន៍អឺរ៉ុប ទាំង27 គេបានសហការគ្នា គេបានធ្វើសេចក្តីសម្រេចរួមមួយ ដោយដាក់ទណ្ឌកម្មទៅប្រទេសរុស្ស៊ីចំនួន5វិស័យបាទក្នុងនោះមានវិស័យការពារជាតិវិស័យសេដ្ឋកិច្ចវិស័យធនាគារនិង វិស័យទេសចរហើយនិងវិស័យផ្សេងទៀត តែខ្ញុំចាំមិនអស់ប៉ុន្តែ5វិស័យដែលសហគមន៍អឺរ៉ុបសម្រាប់ហើយ ក្នុងគ្រប់វិស័យទាំងអស់ហ្នឹងគឺគេដាក់ទនកម្ម ចំនួន70%គឺជាមហាទនកម្មដ៏ធំដែលសហគមន៍អឺរ៉ុប បានទម្លាក់ទៅឲ្យរុស្ស៊ីដោយឡែកនៅសហរដ្ឋអាមេរិកជប៉ុន នៅបណ្ដាប្រទេសដទៃដទៃទៀតក៏ក្នុងនោះក៏មាន ការដាក់ទណ្ឌកម្មទៅលើប្រព័ន្ធគ្រប់គ្រងផ្នែកធនាគារបាទប្រព័ន្ធគ្រប់គ្រងផ្នែកធនាគារក៏គេត្រូវបានអឺដាក់ទៅលើប្រទេសរុស្ស៊ីអញ្ចឹងវាធ្វើឲ្យ ប្រព័ន្ធធនាគារ1.10000អ្នក10000កន្លែងដែលมันអាច ធ្វើឲ្យចរន្តប្រព័ន្ធធនាគារប្រទេសរុស្ស៊ីដំណើរការដោយល្អប្រសើរបានអញ្ចឹងទុនកម្មហ្នឹងគឺជា ទុនកម្មមហាតមុនហ្នឹងបើធៀបជាមួយនឹងអាចាស់ជាមួយនឹងអាថ្មីបើតែថាថងថាអឺបញ្ហាវាទៅ ជាយ៉ាងណាទៀតយើងចាំមើលទៅថ្ងៃខាងមុខទៀតរឿងមួយទៀតគឺក្រុមពួក hacker អន្តរជាតិក៏ព្យាយាម ទៅ បំផ្លាញប្រព័ន្ធមួយចំនួនរបស់ ប្រទេសរុស្ស៊ីសូម្បីតែក្រុម hacker នៅលើពិភពលោកមួយចំនួនហ្នឹងក៏ចាប់ផ្ដើមអន្តរាគមជួយអ៊ុយក្រែនដោយប្រយោលដោយប្រយោលគឺទៅ បំផ្លាញប្រព័ន្ធមួយចំនួនរបស់ប៉ុន្តែមួយចំនួនណាវាវាមានកម្រិតដែរវាមាន ព្រោះរុស្ស៊ីគឺជាមហាអំណាចមួយ គឺប្រព័ន្ធការពារគេខ្លាំងដែរបាទក៏គេជួយអ៊ុយក្រែនដែរអានឹងប្រភពព័ត៌មាន ដែលខ្ញុំបានអានបានមើលបាទដោយឡែកមហាបដកម្មប្រជាជនរុស្ស៊ីប្រមាណជា20ផ្លៃម៉ឺននាក់នៅទូទាំងប្រទេសរុស្ស៊ីក៏បានធ្វើជាញត្តិដើម្បីឲ្យ លោកពូទីនដកកងទ័ពត្រឡប់មកវិញម្សិលមិញនេះ គឺលោកអាំងតូនីញ៉ូដែលជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិនឹងក៏បានចេញសេចក្តីថ្លែងការណ៍ថាឲ្យពូទីននឹង President Putin នាំយកនៅកម្លាំងរបស់ខ្លួនត្រឡប់ទៅប្រទេសដើមវិញ នេះគ្រាន់តែ ជាការប្រតិកម្មដែលមិនមានការឆ្លើយតបដោយប្រការណាមួយអ្វីដែលយើងព្រួយបារម្ភមួយទៀតអ្វីដែលខ្ញុំគិតហើយខ្ញុំព្រួយបារម្ភមួយទៀតហ្នឹងខ្ញុំនិយាយកាលពីម្សិលមួយថ្ងៃម្សិលមួយថ្ងៃមួយខ្ញុំនិយាយ3 4ថ្ងៃមុននឹងសង្គ្រាមរុស្ស៊ីហ្នឹងខ្ញុំនិយាយថាពូទីនយកអ៊ុយក្រែនធ្វើជាឧបករណ៍រីឯចិននឹងយកកោះតៃវ៉ាន់ធ្វើជាប្រធានបទ បញ្ហាវាអាចកើតឡើងពេលដែលរុស្ស៊ីលុកលុយនៃប្រទេសអ៊ុយក្រែនតើចិនអាចនឹង ប្រើឱកាសនេះ ទៅលុកលុយនៃកោះតៃវ៉ាន់ដែរឬអត់ប្រសិនណាបើចិន ប្រើឱកាសនឹងទៅលុកលុយនៅកោះតៃវ៉ាន់ទៀតបញ្ហាវានឹងមិនមិនស្រួលប្រមាណទេនៅ សង្គ្រាមនៅលើពិភពលោកវាបញ្ហាវាមិនស្រួលប្រហែលទេអានេះជា ជាអ្វីដែលខ្ញុំធ្វើការចាប់អារម្មណ៍ប៉ុន្តែខ្ញុំឃើញព័ត៌មាន ថ្មី ថ្មីនេះក្រោយពីក្រោយពីរុស្ស៊ីវាយចូលប្រទេសអ៊ុយក្រែនហ្នឹងប្រធានាធិបតីតៃវ៉ាន់ដែលជាស្ត្រីនឹងបានរៀបចំកម្លាំងត្រៀមជាពិសេសកងកម្លាំងទាហានរបស់តៃវ៉ាន់ រៀបចំទុករួចជាស្រេចនៅតាមទីតាំងរៀងរៀងខ្លួន ពីព្រោះលោកស្រីយល់ថាក្រែងលោបើចិនយកឱកាសនឹងបង្កសង្គ្រាមដោយសារតែដោយសារតែអាមេរិកគឺយកចិត្តទុកដាក់ បញ្ជូនកងកម្លាំងទៅ ជួយ ខាងក្រុម NATO ក្រៃលោបើ សង្គ្រាមនឹងវាធ្លាយទៅដល់បណ្ដាប្រទេស ដទៃដែលជាសម្ព័ន្ធមិត្តរបស់ NATO សហរដ្ឋអាមេរិកជាប់ដៃជាមួយនឹង NATO ចិនអាចប្រើឱកាសនឹងដើម្បីយកតៃវ៉ាន់នេះគឺជានេះគឺជាអ្វីដែលខ្ញុំគិតបើតែសង្ឃឹមថារឿងនឹងវាមិនអញ្ចឹងកាលណាបើរឿងនឹងវាទៅជាអញ្ចឹងវាជារឿងធ្ងន់ធ្ងរមែនទែនជារឿងធ្ងន់ធ្ងរមែនទែនសម្រាប់ពិភពលោកទាំងមូលបាទសម្រាប់ពិភពលោកយើងទាំងអស់គ្នាសិតតែទទួលផលប៉ះពាល់ទាំងអស់ខ្ញុំ បងប្អូននៅសហរដ្ឋអាមេរិកពិតណាស់ថាបងប្អូន មិនមែនជាប្រជាជននៅតៃវ៉ាន់មិនមែនជាប្រជាជននៅអ៊ុយក្រែនប៉ុន្តែវាធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ពួកយើងទាំងអស់គ្នា កាលណាបើសហរដ្ឋអាមេរិកបញ្ជូនទ័ពទៅនេះផងបញ្ជូនទ័ពទៅនោះផងអញ្ចឹងការចំណាយរបស់សហរដ្ឋអាមេរិកក៏ចំណាយធំ ដូច្នេះពុន អាកដតៃដតៃទៀតក៏ប្រហែលជាតំណងឡើងអញ្ចឹងវាមិនមែនប៉ះពាល់តែ ជនជាតិយូក្រែនឬក៏ជនជាតិដតៃដតៃទេវាប៉ះពាល់ទៅដល់យើងដែរវាមិនមែនថាអត់ប៉ះពាល់ទេវាប៉ះពាល់គ្រប់វិស័យអញ្ចឹងសង្គ្រាមនឹងមិនមែនជារឿងស្រួលទេបាទនេះជាជាជាការដែលខ្ញុំយក ណែអំបិលប្រហុកមុននឹងចូលដល់ប្រធានបទហ្នឹងយកមកជជែកជាមួយបងប្អូនលេងបន្តិចសិននេះគឺជាបញ្ហាហើយយើងនឹងឃើញដំណើរការជា បន្តបន្តទៅទៀតហើយខ្ញុំសង្ឃឹមថាចិននឹងមិនឆ្លៀតឱកាសហ្នឹងដើម្បីបំផ្លាញឬក៏លុកលុយយកកោះតៃវ៉ាន់នេះខ្ញុំជឿថាចិននឹងមិនអឺមិនលុកលុយនៅកោះតៃវ៉ាន់នេះខ្ញុំសង្ឃឹមចិនហើយបើសិនណាជាចិនលុកលុយកោះតៃវ៉ាន់ ទៀតហ្នឹងគឺប្រធានបទអ៊ុយក្រែននិងតៃវ៉ាន់ហ្នឹងគឺដោះស្រាយមិនក្រោមពី10ឆ្នាំទេដែលធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះមិនក្រោមពី10ឆ្នាំទៅ5ទៅ10ឆ្នាំទេដែលធ្វើឲ្យសេដ្ឋកិច្ចនឹងដុនដាបហើយតែសេដ្ឋកិច្ចដុនដាបយើងនឹងក៏វាមិនសូវបានសុខបានសុបាយប្រហែលដែរព្រោះវាជារឿងពិភពលោកទាំងមូលបាទជារឿងពិភពលោកទាំងមូលអានេះគ្រាន់តែជា ការដាក់ការព្រួយបារម្ភរបស់ខ្ញុំទេ ខ្ញុំសង្ឃឹមថាវាមិនអញ្ចឹងទេចោះអានឹងជាការដាក់ការព្រួយបារម្ភហើយខ្ញុំនិយាយតាំងពីមួយសប្តាហ៍ពីរសប្តាហ៍មុនខ្ញុំបាននិយាយ ខ្លះខ្លះហើយពាក់ព័ន្ធនឹងចំណុចប្រធានបទក្តៅដែលរុស្ស៊ីនិងចិនសហការគ្នានឹងគឺរុស្ស៊ីចង់បានអ៊ុយក្រិនចង់បានផ្លាស់ប្ដូររបបអ៊ុយក្រិនចំណែកឯចិនចង់បានកោះតៃវ៉ាន់នេះគឺជាប្រធានបទដែលធ្វើឲ្យ មហាអំណាចទាំង3នឹងប្រកបបច្ចៈគ្នា បាទយើងថាមហាអំណាចទាំង4ចុះមហាអំណាចទាំង4នឹងប្រកបប្រជាគ្នាគឺដោយសារតែរឿងហ្នឹងនេះគឺជាបញ្ហាមួយដែលយើងគួរតែពិចារណាទាំងអស់គ្នាបាទអរគុណណាស់បងប្អូនណាខ្ញុំសូមនិយាយពីរឿងអំបិលប្រហុកប៉ុណ្ណឹងចុះអានេះវាជាព័ត៌មានអន្តរជាតិទេគាត់ថា ជាព័ត៌មានអន្តរជាតិក្តៅយើងក៏យករឿងហ្នឹងមកជជែកធ្វើជាអំបិល ប្រហុកគាត់តែខ្លែមខ្លោយមុននឹងចូលប្រធានបទរឿងដែលសំខាន់ខ្ញុំចូលប្រធានបទតែម្ដងបងប្អូនណាបាទរឿងដែលសំខាន់ដែលខ្ញុំចង់និយាយសម្រាប់នៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងរឿងម៉ាណែតហ៊ុនម៉ាណែតបាទសម្ដេចអ្នកចម្រៀងជាតិនិយមសៀនសផលបាទ លពូសម្ដេចរីឆាតមើវរឿងហ៊ុនម៉ាណែត នៅ ក្នុងស្រុកខ្មែរ ជារឿងក្តៅកគុកបច្ចុប្បន្ននេះបងប្អូនរឿងម៉ាណែតហ្នឹងគឺរឿងមិនចេះទេឥឡូវហ្នឹងខ្ញុំថ្ងៃមុននេះខ្ញុំបានឃើញសំណេរមួយរបស់ អង្គព្រូកតបាចក្នុងអង្គព្រូកតបាចនឹងដឹកនាំដោយខណ្ឌសវណ្ណជាមួយនឹងចាស់ចាស់វិកលវិការមួយចំនួនដែលចូលនិវត្តរបស់ CPP ដែលចូលនិវត្តឥឡូវហ្នឹងគេចាក់បដ ாய் ហើយគេព្រមឯកភាពជាមួយនឹងពួកយើង ឲ្យហ៊ុនសែនជាមួយនឹងម៉ាណែតនឹងទៅពិនិត្យ DNA ខ្ញុំឃើញសំណេររបស់ខាន់សវណ្ណតើវាជាសំណេររបស់ខាន់សវណ្ណមែនឬក៏ជា account คล้ายคล้ายយ៉ាងណារបស់ខាន់សវណ្ណខ្ញុំអត់ដឹងទេប៉ុន្តែ account ហ្នឹង គឺជាភាសាអង់គ្លេសខាន់សវណ្ណជាភាសាអង់គ្លេសហើយគេដាក់ថាអឺអបប ខណ្ឌសវណ្ណអង្គប្រុកតបាចបាទអង្គប្រុកតបាចហ្នឹងកុំត្រឡប់ពាក្យបាទតែត្រឡប់ពាក្យហ្នឹងគឺអកអក្រៃណាស់បាទកុំត្រឡប់ពាក្យបាទខ្ញុំឃើញសំណេរគេទៅសេថា ក្រុមអង្គប្រុកតបាចហ្នឹងឯកភាពសូមសំណុំពោឲ្យសម្ដេចទៅធ្វើ DNA ឆ្លោះបញ្ចាំងពី ការពិតឲ្យពួកប្រឆាំងមើលគឺពិនិត្យ DNA បាទពិនិត្យ DNA បងសុចិន្តាហេងខ្ញុំអត់ដឹងដែរគ្រាន់តែគេដឹងថាគេគេឥឡូវហ្នឹងគេគ្រាន់តែសរសេរចេះគេគ្រាន់តែសរសេរថាសំណុំពោនឹងឯកភាពជាមួយនឹងសម្ដេចឲ្យទៅពិនិត្យ DNA ហ៊ុនម៉ាណែតថាតើហ៊ុនម៉ាណែតនឹងជាកូន ហ៊ុនសែនឬក៏ជាកូនលេដឹកថូឃើញគេដាក់រូបមានរូបមួយលេ ដឹកថូរូបមួយទៀតអាម៉ាណែតរូបមួយទៀតហ៊ុនសែននេះរូបមួយទៀតហ៊ុនសែនឃើញគេដាក់ឲ្យប្រហោះហើយពួកយើងបាន screen shot យកមកទុក ពីព្រោះខ្លាចវាលុបចោល screen shot មកទុកអញ្ចឹងមានន័យថាវា មើលទៅដូចជាគេចង់ឯកភាពពិនិត្យ DNA ព្រោះតែគេសួរថាឥឡូវទៅពិនិត្យនៅណាទៅពិនិត្យនៅណាណាទៅពិនិត្យនៅណាខ្ញុំដាក់សំណួរសួរថាទៅពិនិត្យនៅណាទៅពិនិត្យនៅស្រុកយួនទៅពិនិត្យនៅអាស៊ានឬពិនិត្យនៅណាយើងសូមឲ្យហ៊ុនសែនមកពិនិត្យនៅកន្លែងដែលយើងដែល ដែលជាអ្នកប្រឆាំងនឹងអស់ចិត្តយើងអត់ចង់បានអីទេយើងចង់ឲ្យអស់ចិត្តថាការពិនិត្យនឹងពិតប្រកបមែនមិនត្រូវការសោកលុយសោកៈយកលុយមកទិញ DNA ថានេះជាកូនអញថានោះមិនមែនជាកូនអញទេអូខេគឺទៅរកកន្លែងដែលមានការជឿជាក់ហើយត្រូវធ្វើដោយបើកចំហ ត្រូវធ្វើដោយបើកចំហ អត់មានលូចលាក់សុកសុកស្រាប់តែចេញអីកាឡា DNA អីមក DNA ប្រឆោត DNA ប្រឆាក DNA ប្រឆិតអីទេអត់មានអញ្ចឹងទេអត់មានអញ្ចឹងទេ មិនមែនចេះតែទៅពិនិត្យ DNA តាមតែទំនឹងចិត្តហើយតាមតែអង្គើចិត្តទេពីព្រោះបើអ្នកឯង ចង់ឲ្យប្រជាពលរដ្ឋជឿតតែអ្នកឯងឲ្យតម្លាភាពព្រោះទៅពិនិត្យមែនប៉ុន្តែបើពិនិត្យទៅហើយយកលទ្ធផលមកដែលវាគ្មានតម្លាភាពក៏គេអត់ទទួលយកទៀតពីព្រោះការបោកប្រាស់និងការបោកកុហករបស់ពួកហ៊ុនសែននឹងវាច្រើនពេកវាច្រើនពេកដល់ពេលវាច្រើនពេកអ្នកគងវងដូច្នេះហើយគេអត់ជឿទេ ដើម្បីឲ្យគេជឿ វាតតែបង្ហាញអំពីតម្លាភាពនៃការ ត្រួតពិនិត្យនិងធ្វើតេស្ត DNA ហ្នឹងអាហ្នឹងទៅ ពួកយើងទទួលយកបានហើយថ្ងៃក្រោយយើងឈប់និយាយទី1ទី2ខ្ញុំសូមអនុញ្ញាតខ្ញុំសូមអនុញ្ញាតហ៊ុនសែនបើមិនទៅពិនិត្យ DNA ក៏ហីទៅចោះប៉ុន្តែខ្ញុំសូមអនុញ្ញាតឲ្យហ៊ុនសែនប្តឹង អ្នកសរសេរពីប្រវត្តិអ្នកសរសេរពីប្រវត្តិរបស់ហ៊ុនម៉ាណែតពីព្រោះដោយសារតែអ្នកសរសេរនឹងហើយជាដើមចងដែលធ្វើឲ្យយើងយកមកផ្សព្វផ្សាយអ្នកសរសេរនោះគឺជនជាតិអាមេរិកាំងម្នាក់ដែលគាត់ឈ្មោះលោក Mark Smith គាត់បានសរសេរនៅអត្ថបទហ្នឹងហើយយើង បានយកអត្ថបទហ្នឹងមកផ្សព្វផ្សាយបន្ត មកផ្សព្វផ្សាយបន្ត មិនមែនផ្សព្វផ្សាយទេយើងគ្រាន់តែចង់ដឹងថាតើអាម៉ណែតនឹងជាកូនរបស់ហ៊ុនសែនមែនឬក៏មិនមែនហើយសូមបញ្ជាក់សូមបញ្ជាក់ណាធ្វើម៉េចឲ្យមានតម្លាភាពនៅក្នុងការត្រួតពិនិត្យ DNA មិនមែនចេះតែចង់ចាក់បដ ாய் ទៅតាមអង្គប្រុកតបាចនឹងណា ធ្វើនៅស្រុកយួនធ្វើនៅស្រុកថៃចប់ហើយទៅពិនិត្យ DNA នៅស្រុកយួនដោយអាខ្លះបោះព្រំដែនជាមួយយួនអីទៅប្រគល់ផែនទីឲ្យយួនគូឲ្យឲ្យយួនពង្រួមឲ្យឲ្យយួនពង្រីកឲ្យអីហ្នឹងអាហ្នឹងគឺវាអត់តម្លាភាពយល់ទេវាអត់តម្លាភាពបាទបើសិនជាពិនិត្យ DNA ព្រមទទួលស្គាល់ពិនិត្យ DNA ហើយ ព្រមទទួលស្គាល់ពិនិត្យ DNA ហើយសូមផ្ដល់តម្លាភាពអានឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋឯងមិនមែនក្នុងនាមជាបញ្ញោបាយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋហ្នឹងគឺថាខ្ញុំចង់បានតម្លាភាពតម្លាភាពពីការពិនិត្យ DNA នោះអានឹងផ្ដាំទៅអឺហ៊ុនសែនណាផ្ដាំទៅហ៊ុនសែនរឿងវាចប់ នៅត្រង់ហ្នឹងរឿងវាចប់នៅត្រង់ហ្នឹងហើយកុំនិយាយដូចយាយ ម្នាក់ឈ្មោះម៉ៃយ៉ែមឡាំដួយអឺជួយបំរើយួននោះណាយាយមហាឧបាសិកាម៉ៃយ៉ែមឡាំដួយហ្នឹងគាត់ថាពិនិត្យ DNA តតទៅយកទៅគាស់ខ្មោចលេដឹកថោមកដើម្បីពិនិត្យ DNA ខ្ញុំថាអីនិយាយនេះឈួតទេអីពិនិត្យ DNA ជាមួយហ៊ុនសែននិងហ៊ុនម៉ាណែតទៅដឹងចាំមិនទៅកោះខ្មោចលេដឹកធំមកធ្វើអី ណាចាំមិនតែគាត់ខ្មោចលេដឹកធោមកគេគ្រាន់តែសុំឲ្យ ពិនិត្យរវាងហ៊ុនសែននិងហ៊ុនម៉ាណែតតើដោយគេទៅសេថាហ៊ុនម៉ាណែតនឹងគឺជាកូនរបស់លេដឹកធោបាទមិត្តនារីចារកិច្ចរបស់យួននាងនាងហ៊ុនស៊ីណាត អីហៅនាងហ៊ុនស៊ីណាតទៀតយើងក្មេងយើងគាត់ហៅនាងយើងបានយើងហៅនាង តែប្រហែលយាយហ៊ុនសេណានេះបើខ្ញុំបានហៅអូនហ៊ុនសេណាទៀតនោះទូសบายងាប់សម្ដេចដេកជួឡុងហៅអូនហ៊ុនសេណាសបាយសបាយបាក់គូតងាប់ហើយណាមែនដូចយាយចារកិច្ចយួននឹងនិយាយទេ មិនមែនដូចយាយនៃចារកិច្ចយួននឹងនិយាយទេចាំបាច់ទៅកោះខ្មោចលេដកធោអី គាត់តែពិនិត្យហ៊ុនសែនមួយហ៊ុនម៉ាណែតទៅបើមិនមែនជាកូនរបស់ហ៊ុនសែនអាហ្នឹងកូនយួនហើយវាគ្មានអីទៀតណាវាមានអីទៀតតែប៉ុណ្ណឹងអត់មានអីប្របាក់ទេទី1ទី2ឥឡូវហ្នឹងត្រូវបន្ថែមទៀតបន្ថែមរឿងមួយទៀតហ៊ុនសែនណាបន្ថែមហ៊ុនម៉ាណីហ៊ុនម៉ាណីហ្នឹងឥឡូវហ្នឹងកាលពីមិនតាន់ស៊ីបាយជុំគ្នានឹងចាប់ដៃហើយ សើចដាក់គ្នាខ្ញុំអត់មានការយល់ច្រឡំខ្ញុំអត់គិតថាអាក្អូនមនីហ្នឹងវាពាក់ព័ន្ធជាមួយគ្វៀងសុនហ្វុក ដែលជាប្រធានាធិបតីយួនបច្ចុប្បន្នហ្នឹងយ៉ាងម៉េចទេខ្ញុំអត់ដឹងទេប៉ុន្តែមុខអាពីរនេះដូចដូចគ្នា ក្បាលតពេកដូចគ្នាតម្រង់មុខមាត់គ្រាន់តែមនីហ្នឹងវាធាត់ជាងបន្តិចដោយសារក្មេងណាហើយដំណើររៀងរូវអី គឺស្តៀងស្តៀងគ្នាដែរហ៊ុនម៉ានីណាហ៊ុនម៉ានីនឹងមុខមាត់ស្តៀងខ្វៀងសុងហ្វុកគេសង្ស័យតាកូន របស់ខ្វៀងសុនហ្វុកក៏មិនដឹងអីមិនដឹងយើងអត់ដឹងពីព្រោះអីខ្ញុំធ្លាប់បាននិយាយកាលពីប្រហែលឆ្នាំកន្លងមករឿងដែលមនីជាមួយនឹងម៉ាណែតគេប្រខំគ្នាដើម្បីយកតំណែង ជាអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានឹង យើងមិនធ្លាប់បាននិយាយតាំងពីដើមមកយើងបាននិយាយពីរឿងណែហ៊ុនម៉ាណីបកអាក្រាតហ៊ុនម៉ាណែត ពីរឿងជេវតនាក្រោយមកហ៊ុនម៉ាណែតបកអាក្រាតរឿងហ៊ុនម៉ាណីពីរឿងខំកកេចិញ្ចក់បឺតលាក់នឹងលាក់អីជាដើមបងប្អូនគិតមើលហើយវាគូផ្សំរឿងហ្នឹងគឺជេមសុកបាន និយាយទៀតជេមសុកក៏បាននិយាយថាបងប្អូនវាប្រខំគ្នា ដូចឆ្កែឥឡូវយើងខ្ញុំអឺ មិនបានយកវីដេអូជេមសុកនឹងយកមកដាក់អឺខ្ញុំ ចាក់ឲ្យបងប្អូនស្ដាប់បន្តិចចុះដាក់ចាក់ជាមើលខ្ញុំចាក់ឲ្យបងប្អូនស្ដាប់បន្តិចបាទព្រោះខ្ញុំភ្លេចមិនបានយកអឺមិនបានយកដាក់បាទមិនបានយកដាក់សម្ដីជេនសុកខ្ញុំកាត់បន្តិចយកមក ដើម្បីយកមកឲ្យបងប្អូនស្ដាប់ជេមសុកបាននិយាយនៅក្នុងសកលវិទ្យាល័យឈិងឆុងម៉ាងអូនៅក្នុងសកលវិទ្យាល័យឈិងឆុងម៉ាងអឺគេហៅតាមម៉ាក់ម៉ាក់កន្លែងណាប៉ាម៉ាក់តែពីក្រោយខ្នងនៅក្នុងគ្រួសារវាកូនចៅវាឆ្លោះគ្នាដោយសារតែរិខា នឹងមកវាបើឲ្យវាមានអំណាចម៉ែឲ្យវាមានអំណាចបានមកកិច្ចតែពីមុខម៉ែឲ្យវាវាឆ្លោះគ្នាដោយសារតែចាពីព្រោះវាឃើញម៉ែឲ្យវាអត់ច្បាស់បើម៉ែឲ្យវាមានអំណាចចិត្តត្រង់ចឹងតែមិនជឿទេឲ្យវាងាប់ទៅឲ្យវាដួលតោងម៉ែវាដួលតោងអាកូននឹងខំនេះជិះដូចឆ្កែប៉ុន្តែបើខំដូចឆ្កែអន់ជាឆ្កែអ្វីឆ្កែអ្វីអត់ចេះខំនេះ ចេះរកនៅមួយទៀតក្នុងគ្នាដោយសារដែរចឹងបាទខ្ញុំសូមដាក់ប៉ុណ្ណឹងទេបងប្អូនព្រោះមានតែប៉ុណ្ណឹងអត់មានច្រើនជាងនឹងទេបាទអញ្ចឹងយើងឃើញយើងឃើញថាហ៊ុនម៉ាណីក៏ស្តៀងជាមួយនឹងខ្វៀងសុនហ្វុកទៀត បងប្អូនមើលឥឡូវថាអញ្ចឹងទៅចោះយាយហ៊ុនស៊ីណាតគាត់និយាយថាស្លឹកឈើរុះវាមិនឆ្ងាយពីគល់ទេបើឪអ្នកនយោបាយកូននឹងប្រកាសជាអ្នកនយោបាយអានឹងបើយោងតាមសម្ដីរបស់ហ៊ុនស៊ីណាតម៉ាយ៉ែមឡាំដួយនោះបើឪពុកគ្រូពេទ្យកូននឹងប្រកាសជាគ្រូពេទ្យអានឹងយោងតាមសម្ដីយាយឡាំដួយ ប៉ុន្តែតាហ៊ុននាងអ្នកផឹកប្រមឹកអួបនួជាប្រជាពលរដ្ឋធម្មតា ដល់ពេលហ៊ុនសែនបានជានាយករដ្ឋមន្ត្រីអាហ្នឹងវាវាប្រជះញេះថាអញ្ចឹងក៏អញ្ចឹងទៅចោះប៉ុន្តែពូជហ៊ុនសែនទាំងអំបាម៉ាហ្នឹងអត់មានអ្នកណាក្បាលតពេកទេយើងមើលលេដឹកថោក៏អត់ក្បាលតពេកដែរលេដឹកថោណាអត់ក្បាលតពេកទេហ៊ុនសែនក៏អត់តពេកដែរ ហើយពូជហ៊ុនយាយអឺលោកជំទាវធំអឺលោកជំទាវធំណែមុខលខោនប៉ាហ៊ីហ្នឹងលោកជំទាវធំមុខលខោនប៉ាហ៊ីហ្នឹងក៏អត់មានពូជពូជគាត់អត់មានអ្នកតពេកទេពូជគាត់ខ្ញុំដឹងពូជគាត់ហ្នឹងអត់មានអ្នកតពេកទេ ប៉ុន្តែអាមនីវាតពេកវាតពេកហើយមុខស្តៀងនឹងខ្វៀងសុនហ្វុកតិចតិចយកកូនខ្វៀងសុនហ្វុកមកចិញ្ចឹមទៅអ្នកណាទៅដឹងវវយកកូនខ្វៀងសុនហ្វុកមកចិញ្ចឹមឲ្យធំឲ្យធ្វើជា តំណាងរាជខ្មែរ ឲ្យធ្វើជាប្រធានសភាខ្មែរឬក៏យ៉ាងណាយើងអត់ដឹងអញ្ចឹងហើយ បានជាអាពីរនាក់នឹងវាដដើមគ្នាដដើមអនាគតនាយករដ្ឋមន្ត្រីវាដដើមគ្នាហ៊ុនសែនគ្រប់គ្រងឲ្យលេដឹកថងហ៊ុនម៉ាណែតនឹងធ្វើជាអតីតអនាគតនាយករដ្ឋមន្ត្រីដល់ពេលប៊ុនរនីគ្រប់គ្រងឲ្យណែខ្វៀង ណាគ្វៀង 0x គ្វៀង 0x 0x ណាគ្វៀង 0x អាអាមនីហ្នឹងឈ្មោះយួនរបស់វាឈ្មោះអា x អា x គេហៅអា x អា x ហ្នឹងគឺបើយើងនិយាយទៅវាមានអា x x ហ្នឹង x វីដេអូ x អីហ្នឹងណាអាហ្នឹង x វីដេអូ x អីហ្នឹង អាហ្នឹងគេសម្រាប់មើលកុនស្រាប់អា x ហ្នឹងមិនមែន x អីទេ x កុនស្រាប់បាទព្រោះអាហ្នឹងវាចូលចិត្តខំចូលចិត្តចិញ្ចក់ចូលចិត្តបើក អាមនីណាណាវាខុសពីឪវាវាខុសពីអាម៉ណែតអញ្ចឹងគ្រាន់ណាគ្រាន់ណាលើក្រែហ្នឹងក៏វាខុសគេដែរហើយសង្ស័យដូចខ្វៀងសុនហ្វុកខ្វៀងសុនសុតគាត់ចូលចិត្តអញ្ចឹងអានេះខ្ញុំសង្ស័យទេណាខ្ញុំអត់ចោលប្រកាន់ទេខ្ញុំមិនលេបពតទេខ្ញុំសង្ស័យទេពេលដែលខ្ញុំឃើញរូបភាពនេះហើយខ្ញុំឃើញរូបភាពនេះខ្ញុំឃើញរូបភាពនេះពេលខ្ញុំឃើញរូបភាពនឹងហើយបាទពេលខ្ញុំឃើញរូបភាពនេះរូបភាពអានេះនេះ ខ្ញុំមើលសិនខ្ញុំឃើញរូបភាពនឹងហើយខ្ញុំសង្ស័យតិចកុំថាខ្ញុំចោតប្រកាន់ហ៊ុនម៉ាណីអីអាក្អូនហ៊ុនម៉ាណីអីថា បងចោតប្រកាន់អាក្អូនឯងអីចេះមួយចុះពីរអីថាប្អូនឯងនឹងជាកូនយួនជាកូនលេដកថោអីទេបងអត់មានអឺចិត្តអាក្រក់ចឹងទេបងប្អូនមើលបងប្អូនមើលណាឃើញទេបងប្អូនមើលអានឹងខ្ញុំយកពីគេមកណា អានឹងដូចកូននឹងឪបេះបិទត្មងមើលក្បាលវាពីរនាក់នឹងដូចគ្នាបេះបិទណាដូចគ្នាបេះបិទអានឹងទាំងច្រមុះទាំងច្រមុះទាំងក្បាលទាំងសបកភ្នែកទាំងសើចណាទាំងញញឹមគឺថាដូចខ្វៀងសុនហ្វុកហ្មងថាអាកូនប៉ាឥឡូវនឹងចិត្តដល់ពេលអាកូនឯងដំណើរការហើយអញ្ចឹង អញ្ចឹងហើយបានជាខ្ញុំកណាខ្ញុំខ្ញុំប្រាប់ហើយថាខ្ញុំអត់ចោតប្រកាន់ទេណាសូមអភ័យទោសអត់មានចោតប្រកាន់ទេដោយសារតែរូបរាងនឹងវាដូចពេកអញ្ចឹងបើបានជាទៅធ្វើតេស្តហើយទៅអាមនីហើយទៅធ្វើតេស្តជាមួយហ៊ុនសែនផងបើទៅ DNA អីណាទៅ DNA ផងទៅតាអាមនីនឹងជាកូនរបស់ហ៊ុនសែនមែនដែរឬអត់បាទជាកូនហ៊ុនសែនមែនដែរឬអត់អានឹងដើម្បីបញ្ជាក់ពីព្រោះពូជ ពូជចោគឺចោពូជដុកទ័រគឺដុកទ័រពូជអ្នកនយោបាយគឺអ្នកនយោបាយអានឹងយោងតាមយាយឡំដួយហ៊ុនសេណាតអ្នកយាយពូជតពេកតពេកពូជមានសក់មានសក់អានឹងបើយោងតាមយាយឡំដួយនិយាយអញ្ចឹងពូជហ៊ុននាងអត់មានអ្នកណាតពេកទេអត់មានទេអត់មានទតតែសោះអត់មានអ្នកតពេកទេហេតុអីបានជាអាមនីនឹងវាទៅជាតពេកខុសគេខុសឯង ខុសគេក៏ឯងអញ្ចឹងមានតាមនីនឹងជាកូនណែជាជាជាជាជាជាជាកូនខ្វៀងសុនហ្វុកអញ្ចឹងហើយបានជាពេលដែលពេលដែលរើសបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនឹងត្រូវការឲ្យ ប្រធានាធិបតីយួននឹងមកអន្តរាគមមកអន្តរាគមហ៊ុនសែនថាទេចង់ឲ្យ ម៉ាណែតពីព្រោះម៉ាណែតលេដឹកធោផ្ញើគាត់មុនចំណែកម៉ានីណែឲ្យគាត់ធ្វើអីផ្សេងទៅពីព្រោះខ្វៀងសិនហ្វុកទើបតែយកមកផ្ញើឲ្យគាត់ចិញ្ចឹមក្រោយយេរឿងវាចឹងបាទទេអានេះអត់មាន អត់មានចោតប្រកាន់នេះខ្ញុំប្រាប់ហើយអាអូននេះទេអត់មានចោតប្រកាន់លៀបពណ៌អីទេអត់មាន ទេ ខ្ញុំថា គេ សង្ស័យបើគ្រាន់តែមនុស្សម្នាក់សង្ស័យអានឹងវាទៅជាលៀបពណ៌ដែរចុះពួកឯងសង្ស័យអញចុះពួកឯងសង្ស័យគេអញ្ចឹងមិនលៀបពណ៌ទេចុះអានេះគ្រាន់តែសង្ស័យតាហើយបើយើងគ្រាន់តែសង្ស័យឯងថាយើងលៀបពណ៌ឯងយ៉ាងម៉េចឥឡូវថាមើលមើលអឺ អាដូចពួកឯងចឹងពួកឯងហ្នឹងអ្នកដាក់ពណ៌គេ អាគេមិនទាន់លាបពណ៌ផង បើខ្ញុំថាអាហ៊ុនម៉ាណីនឹងជាកូនខ្វៀងស៊ុនហ្វុកទៅ អានឹងសំថាខ្ញុំលាបពណ៌ខ្ញុំថាហ៊ុនម៉ាណីនឹងសង្ស័យព្រោះវាស្តៀងនឹងខ្វៀងស៊ុនហ្វុកចំណែកឯអាម៉ាណែតនឹងវាស្តៀងជាមួយនឹងលេដថោជនទាំងអស់នឹងជាជនសង្ស័យដោយតឡាការឯងចោតប្រកាន់ អ្នកនយោបាយគណៈបកសង្គ្រោះជាតិហ្នឹងថាសង្ស័យតែក្បត់ជាតិហ្នឹងណាហើយស្រន់តែសង្ស័យហ្នឹង4ឆ្នាំ ជាងហើយប្លន់យកបកគេអត់ព្រមឲ្យគេ ហើយចោទថាគេងាប់ទៅទៀតចោទថាគេខុសច្បាប់ទៅទៀតពេលខ្លះតឡាការវាណាពេលខ្លះតឡាការវាអត់ទាន់កាត់ទោសផងអាពួកឯងទាំងអស់គ្នាហ្នឹងពួកអាកូនឯងហ្នឹងហៅគេសត្វអាក្បត់ជាតិអាក្បត់អីហើយប៉ុន្តែតឡាការអត់ទាន់កាត់ទោសមនុស្សហ្នឹងទេអត់ទាន់កាត់ទោសណា ស្រាប់តែវាហៅគេក្បត់ជាតិវាកាត់ទោសមុនតឡាការទៀតពេលខ្លះហ៊ុនសែនកាត់ទោសមុនតឡាការកាត់ទោសទៀតអានឹងបើខ្ញុំនិយាយអញ្ចឹងអានឹងសំថាណែសំថាលែងខ្ញុំនឹងលៀបពណ៌បើឯងគ្រាន់តែថាហ៊ុនម៉ាណីនឹងគឺជាជនសង្ស័យវាទៅជាមកចោតឯងមកសរសេរចោតឯងថាឯងលៀបពណ៌អីនេះពួកអាដាក់ពណ៌ឲ្យគេហ្នឹងហើយដែលសំខាន់អញ្ចឹងហើយបានជេមសុកគាត់និយាយ គាត់និយាយតាមពិតហ៊ុនសែនអាចនឹងងាប់ក្រុមមនុស្សដូចនាគទេពបើតើអូនឹងងាប់ងាប់អញ្ចឹងក៏ងាប់ដែរតាមពិតឯងមិនចង់និយាយប្រាប់ហ៊ុនសែនផងតាមពិតខ្ញុំមានរឿងអីទៅប្រាប់ហ៊ុនសែនពីរឿងអ្នកដែលទៅដេកក្រុមពងលិតពងហ៊ុនសែនដើម្បីខំពងហ៊ុនសែនអាហ្នឹងតាមពិតទៅណាអូននាគទេពណាអឺខ្ញុំដឹងថាអូនឯងហ្នឹងពេលខ្លះទៅគាំទ្រពងហ្នឹងពេលខ្លះហ្នឹងផ្ទាត់ពងមិនដាច់ដេកជួបផ្លាច់មួយអញ្ចឹងទៅ ទាត់ផ្លាច់ចឹងទៅលៀបពណ៌ចោលថាជេមសុកជាអ្នក ផ្ទាត់ពងសម្ដេចហ្នឹងហើយចោលថាអាឡុងជាអ្នកផ្ទាត់ពងសម្ដេចប៉ុន្តែតាមពិត អាឡុង អត់បានផ្ទាត់ពងសម្ដេចណាអ្នកដែលបៀមពងសម្ដេចហ្នឹងជាអ្នកផ្ទាត់ពងសម្ដេចណាអ្នកដែលបៀមពងសម្ដេចហ្នឹងគឺជាអ្នកផ្ទាត់ពងសម្ដេចហើយសម្ដេចអត់ដឹងតាមពិតខ្ញុំមិនត្រូវប្រាប់ទេបើជេមសុកគាត់ស្រឡាញ់ហ៊ុនសែនគាត់ចេះតែប្រាប់ទៅតាមពិតខ្ញុំស្អប់ហ៊ុនសែនហ្នឹងឯង មានរឿងអីដែលខ្ញុំចង់ប្រាប់ពីអ្នកដែលឌៀមពងគាត់ដើម្បីខំពងគាត់ចឹងហើយបានជានៅលើលោកហ្នឹងច័ន្ទស៊ីដើម្បីសន្តិភាពអីឈ្មោះច័ន្ទស៊ីដើម្បីសន្តិភាពណាឈ្មោះចាញ់ឈ្មោះច័ន្ទឈ្មោះច័ន្ទស៊ីដើម្បីសន្តិភាពណាហ្នឹងហើយបងប្អូនគិតមើលសាកល្បងគិតមើលមើលតើដូចខ្ញុំនិយាយអត់ ចឹងបើពួកខណ្ឌសវណ្ណនឹងគ្រប់គ្រងឲ្យពិនិត្យ DNA សូមអាអូននេទេពនឹងទៅប្រាប់ខណ្ឌសវណ្ណផងហើយឃើញសំណេររបស់ខណ្ឌសវណ្ណថាគ្រប់គ្រងឲ្យមានការពិនិត្យ DNA ទៅពិនិត្យកន្លែងតម្លាភាពវើយកុំទៅពិនិត្យនៅស្រុកម៉ាឡេកុំទៅពិនិត្យស្រុកថៃកុំទៅពិនិត្យស្រុកយួនហើយកុំទៅពេទ្យឯកជនណាទៅពេទ្យឯកជនណាឯងយកលុយទៅទិញទៅអីហើយមួយយ៉ាង ម្យ៉ាងទៀតហាមយកលុយទៅសោកទៅប៉ាន់វើយអានឹងបច្ចៈនិយាយគ្នាហើយណាបងប្អូននៅក្នុង នៅក្នុង YouTube សូមស្វាគមន៍បងប្អូននៅក្នុង YouTube បាទពួកខ្ញុំឃើញបងប្អូនខមមិននៅក្នុង YouTube ដែរគួងគួងហើយនឹងបងវត្តអំពិលអំពិល3បាទវត្តអំពិល3ចឹងហ្នឹង អូសំដីមិញនឹងជាផោះតាងអើហើយអាឡុងខ្លាចឡើងញ័រកកូតអាកឡុងខ្លាចឡើងញ័រកកូតហើយបើសិនណាជាអាឡុងខ្លាចមិនមែនប្រឆាំងជាមួយនឹងនាយករដ្ឋមន្ត្រីភ្នែកមួយនឹងទេអូខេនាយករដ្ឋមន្ត្រីភ្នែកតូលនឹងទេអាឡុងខ្លាចឡើងញ័រកូតអាអូនខ្លាចឡើងញ័រកូតបើដឹងជាផោះតាងអាចស្អីទេ ប៉ុន្តែបើយកអាសម្ដីអាឡុងនឹងទៅធ្វើផោះតាំងអាឡុងមានសម្ដីច្រើនណាស់យកទៅយកទៅធ្វើផោះតាំងទៅព្រោះអាតឡាការនឹងឯងដឹងតើទោះជាគ្មានផោះតាំងក៏វាប្រឌិតផោះតាំងចោតដែរនឹងវាដូចតាដូចទេបាច់និយាយច្រើន ចង់ចាប់អីក៏ចាប់តែមិនមុខដូចក្តោអញហើយយើពេកពាកមួយម៉ាត់មិនក្តោបាទបងបងសួន តាមត្រូវហើយតាមពិតទៅកូនកូននឹងអត់មុខដូចហ៊ុនសែនទេបើហ៊ុនម៉ាណីមុខដូច ខ្វៀងស៊ុនហ្វុកប្រធានាធិបតីបច្ចុប្បន្នរបស់យួនបើអាម៉ាណែតដូចអតីតជួនឆ្លៀនពៀនលេដឹកធោមកកាន់កាប់នៅក្នុងប្រទេសកម្ពុជាកាលពី79អញ្ចឹងបងប្អូនត្រូវពិនិត្យ ត្រូវតាមដានមើលឲ្យបានកុំបោះឆ្នោតឲ្យអាកូនយួនព្រោះពួកអាយួននឹងវាធ្វើសកម្មភាពដូចរុស្ស៊ីធ្វើទៅអ៊ុយក្រែនចឹងទៅយូក្រែនចឹងដូចគ្នាបងប្អូនណាដូចគ្នាវាយកលេសការពារសន្តិភាពការពារប្រជាជនអ៊ុយក្រែនឥឡូវនឹងវាចោតម្ចាស់ប្រទេសវាចោតប្រធានាអាអាពូទីនហ្នឹងណាបងប្អូនដឹងអ្វីរឿងដែលគួរឲ្យអស់សំណោចមែនតើហ្នឹងអាពូទីនហ្នឹង វាចោតប្រធានាធិបតីប្រទេសអ៊ុយក្រែនដែលកើតចេញ ពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងវាចោតប្រធានាធិបតីអ៊ុយក្រែនហ្នឹងថាជាពួកអីណាស៊ីសិទ្ធិពួកអីណាភេវកម្មអីណាណោះអាពូទីនហ្នឹងវាចោតគេក្នុងគណៈពេលដែលវាចូលទៅឈ្លានពានទឹកដីគេទៅវាយគេដល់ទៅក្នុងផ្ទះគេវាចោតគេចឹងទៀតបងប្អូនហើយអានេះបានអំបែងក្បឿងអីមែន អញ្ចឹងបងប្អូនណាពួកអាកុម្មុយនីវាវានិយាយគ្មានសេចក្តីអៀនខ្មាស់អីទេវាអត់មាននិយាយអៀនខ្មាស់ទេពួកនេះគ្មានសេចក្តីអៀនខ្មាស់នៅក្នុង ចិត្តអីបន្តិចទេវាចេះតែទៅរួចវាចូលមកឆ្លៀនពៀនប្រទេសគេហើយវាចោតប្រធានាធិបតីដែលឡើង ដោយ ការបោះឆ្នោតរបស់ ប្រជាពលរដ្ឋអ៊ុយក្រែននឹងថា ជាពួកឧទាមថាជាពួក ភាវកអីពួកអីស្អីគេទេគេចោទទៅពួកពួកដែល បង្កើតអសន្តិភាពពិភពលោកណាហ្នឹងហើយអាពូទីននឹងវាចោទគេចឹងណាក្នុងពេលដែលវា ខ្លួនវាហ្នឹងណាទៅលុកលុយប្រទេសគេណាទៅលុកលុយប្រទេសគេហើយអាយួនកន្លងមកនឹងវាធ្វើដូចគ្នាចឹងវាប្រើដូចគ្នាអញ្ចឹងបាទវាប្រើដូចគ្នាអញ្ចឹង វាប្រើដូចគ្នាចឹងចូលមកក្នុងប្រទេសកម្ពុជាដូច្នេះរឿងរុស្ស៊ីចង់បានមិនមែនចង់បានតែប៉ុណ្្នឹងឯងរុស្ស៊ីចង់លើក បន្ទុករដ្ឋាភិបាលថ្មីពីព្រោះដោយសារតែរដ្ឋាភិបាលដែលដឹកនាំដោយលោក Zelensky ហ្នឹងគឺអត់ដើរតាមការចង់បានរបស់ពូទីនហ្នឹងហើយដល់ពេលហើយពួក CPP នេះ ពួកអាស៊ីពិភីកំណត់ទូតេធនិយមអាអ្នកនៅក្រៅប្រទេសមួយចំនួនវាគ្រប់តរុស្ស៊ីខ្ញុំ បានស្រង់ឈ្មោះវាខ្លះដែរហើយបាទខ្ញុំស្រង់ឈ្មោះវាខ្លះនៅក្នុងក្រុមអាណា ខ្លះនៅក្រៅប្រទេសគ្រប់តរុស្ស៊ីយីពួកអានផ្ទះផ្ទប់វាដឹងមិនទេបងប្អូននឹងវានិយាយមិនដែរសំតែខ្ញុំជេរបងប្អូនវាអត់និយាយវាអត់ប្រហោះទេ វានិយាយក្នុងក្រុមណា ពួកអា CVP មួយចំនួនហ្នឹងនៅក្រៅប្រទេសហ្នឹងវានិយាយក្នុងក្រុមនៅក្នុងក្រុម Telegram នៅក្នុងក្រុម Messenger នៅក្នុង WhatsApp ដែលខ្ញុំ នៅក្នុងនោះដែរនោះវានិយាយថាសហរដ្ឋអាមេរិក និងលោក ខាងលិចនឹងគឺជាអ្នកអុចអាលធ្វើឲ្យពូទីននឹងវាយអ៊ុយក្រិនវាទៅជាអញ្ចឹងទៅជាអ្នកអុចអាល ហើយប្រហែលពូទីនហើយចាំបាច់គេអុចអាលឲ្យគេវាយដែរអាមេរិកក៏សហរដ្ឋអាមេរិកមិនអុចអាលចិនឲ្យវាយកោះតៃវ៉ាន់ឲ្យចិនវាយអឺតដើមយកសមុទ្រចិន ខាងត្បូងថែមទៀតទៅมันអុចអាលឲ្យចិននិងឥណ្ឌាវាយគ្នាទៀតទៅ បើគេប្រកែអុចអាលវាទៅជាចោតសហរដ្ឋអាមេរិក ប្រទេសដែលខ្លួនឯងនៅហ្នឹងអត់គ្រប់ត្រទេ អាគិបាញ់ហ្នឹងពួកអាគិបាញ់ហ្នឹងតែសុំទោសខ្ញុំជេរវាអញ្ចឹងទៅបងប្អូនមើលពួកអាគិបាញ់ហ្នឹងប្រទេសដែលវានៅនេះនៅសហរដ្ឋអាមេរិកនេះវាអត់គ្រប់ត្រគោលនយោបាយប្រទេសសហរដ្ឋអាមេរិកទេវាថែមទាំងជួយថ្កោលទោសហើយវាទម្លាក់កំហុសឲ្យប្រទេសលោកខាងលិចហ្នឹងថា ជាអ្នកញុះញង់ធ្វើឲ្យរុស្ស៊ីវាយគេមានន័យតែម៉េចមានន័យវាគ្រប់គ្រងប្រទេសរុស្ស៊ីមានអាខ្លះខ្ញុំដេញឲ្យវាទៅនៅជាមួយរុស្ស៊ីខ្ញុំនិយាយខ្ញុំថាអាឆ្កួតឯងនៅទឹកដីអាមេរិកសម្ដីឯងនេះសំតែទៅរស់នៅប្រទេសរុស្ស៊ីទេអាខ្ញុំនិយាយអញ្ចឹងមកពីវានឹងនៅជ្រះបាយជុះអាចលើទឹកដីសហរដ្ឋអាមេរិក ដល់ពេលមានសង្គ្រាមកើតឡើងពួកអរន្ទះផ្ទុកនឹងវានិយាយការពារសហរដ្ឋអាមេរិកវានិយាយការពារប្រទេសរុស្ស៊ីហើយបងប្អូនគិតមើលមើលត្រឹមត្រូវអត់ពួកអានឹងខ្ញុំបាន screen shot វាមកខ្ញុំបានយកសម្លេងវាមកទុកដែរហ្នឹងខ្ញុំ screen shot សំណេរវាសរសេរនៅ ក្នុង Messenger ហ្នឹងខ្ញុំ screen shot វាខ្ញុំ screen shot វាទុកដែរពីព្រោះពួកអាអស់នេះវាឈួតវា ខ្ញុំថាបើឲ្យគ្រប់គ្រងក៏គ្រប់គ្រងទៅប៉ុន្តែកុំយកមកនិយាយកុំយកមកនិយាយកុំយកមកនិយាយអើវាលើកលែងតែអ្នកនឹងមិនមែនជាជនជាតិខ្មែរអាមេរិកកាំងអីអានឹងខ្ញុំមិនថាទេអានឹងគេនិយាយអីនិយាយទៅអានឹងវាជារឿងគេប៉ុន្តែពួកអានឹងវាវាអត់នឹងអញ្ចឹងផងបងប្អូនគិតមើល វានៅលើទឹកដីអាមេរិកវាអត់គ្រប់គ្រងគោលនយោបាយសហរដ្ឋអាមេរិកពួកវាបែរទៅជាគ្រប់គ្រងហើយវាធ្វើការចោតប្រកាន់ដោយគ្មានមូលដ្ឋាននៅពេលដែលអាមេរិកវាយប្រទេសណាវាថាអាមេរិកអាងប្រទេសខ្លួនឯងមហាអំណាចទៅធ្វើបាបតាគេ បងប្អូនណានឹងនិយាយពីរឿងហ៊ុនម៉ាណែតចូលជាមួយគ្នានឹងវាចូលជាមួយគ្នានឹងអានយោបាយយួនចូលមកក្នុងប្រទេសកម្ពុជានឹងដោយរុស្ស៊ីចូលទៅអ៊ុយក្រែនអញ្ចឹងហ្នឹងហើយចូលទៅអ៊ុយក្រែនអញ្ចឹងវាចោតវាចោតប្រទេសគេសម័យខ្លួនប្រទេសគេនឹងថាជាពួកឧទាម ហើយវាមកលុកលុយប្រទេសគេសោះហ្នឹងណាហ៊ីអើណោះហើយមានអាខ្លះនៅស៊ីបាយអាមេរិកាំងរស់ទឹកលើទឹកដីអាមេរិកាំងវាចោទថាវាថាអាមេរិកាំងហ្នឹងចេះធ្វើបាបគេធ្វើបាបគេដើរធ្វើបាបគេអាងតែមហាអំណាចចេះដើរធ្វើបាបគេដល់ពេលអាមេរិកាំងអត់ជួយអត់នាំកងទ័ពទៅជួយអ៊ុយក្រែនវាថាអាមេរិកាំង អត់ទេបោះបង់ចោលអ៊ុយក្រែនបោះបង់ចោលអ៊ុយក្រែនវានិយាយថាអាមេរិកកាំងបោះបង់អាហ្គានីស្ថានអាមេរិកកាំងបោះបង់ចោលអាមេរិកសហរដ្ឋអាមេរិកខ្ញុំចេះតែនិយាយអាមេរិកកាំងសហរដ្ឋអាមេរិកបោះបង់ចោលកន្លែងនេះបោះបង់ចោលកន្លែងនោះណាហើយវានិយាយនឹងដើម្បីអីបងប្អូនដើម្បីលំអប្រជាពលរដ្ឋខ្មែរនោះវានិយាយដើម្បីចំណេញនយោបាយរបស់វាយល់ទេបងប្អូនយល់ទេ ដើម្បីចំណេញនយោបាយរបស់វាប៉ុន្តែ ភាពខុសហើយនឹងត្រូវល្អនឹងអាក្រក់ពួកវាអត់យកមកបែងចែកទេពួកវាអត់យកមកនិយាយទេវាអត់យកមកនិយាយទេវាយកថាប្រទេសមហាអំណាចធ្វើបាបតែគេនឹងបើសិនណាជាសហរដ្ឋអាមេរិក និង NATO ព្រួតគ្នាវាយខ្ទេចរុស្ស៊ីមិនស្រួលវានាំគ្នាបន្ទោសអាមេរិកនិង NATO ទៀតថា អាងតែខ្លួនឯងមហាអំណាចទៅធ្វើបាបរុស្ស៊ីតូចមួយ ប៉ុន្តែអារុស៊ីប្រទេសធំវាមកធ្វើបាបអ៊ុយក្រែនវាថាមកពីការញុះញង់របស់លោកខាងលិចណែវាទៅជាចេះទៅវិញទៅបងប្អូនគិតមើលយីពួកអាថោកនឹងថោកដល់ម្លឹងណាថោកដល់ម្លឹងថាអ្នកក្នុងស្រុកចោះវាថោកអាអ្នកក្នុងស្រុកមួយចំនួនចោះវាថោកវាចង់បានចំណេញនយោបាយវាដែលវាមានគោលនយោបាយផ្អៀងទៅរកប្រទេសកុម្មុយនីស ប៉ុន្តែអានេះនៅក្រៅស្រុកនេះវានៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកនេះវាថោកអញ្ចឹងដែរនេះគិតអាម៉េចទៅគិតអាម៉េចទៅបងប្អូនពួកអាកំអែលអស់ហ្នឹងវាគិតអាម៉េចទៅពួកអាសម្រាមអស់ហ្នឹងវារស់នៅ ក្នុងប្រទេសប្រជាធិបតេយ្យវាអូស៊ីបាននៅក្នុងប្រទេសប្រជាធិបតេយ្យវាបងពុនដូចគេដូចឯងអញ្ចឹងវាមិនមែនអត់បងពុនណាប៉ុន្តែវាអត់ជួយប្រទេសហ្នឹងណាហើយបើបើសិនណាជាអាមេរិក វាយជាមួយអ៊ុយក្រែននៅវាមិនអត់វាមិនបងពុនច្រើនឥឡូវបងប្អូនថាមើលពួកអានឹងមិនបងពុនច្រើនដូចតែយើងដែរហើយសួររុស្ស៊ីឲ្យឲ្យអីវារស់សហភាពរុស្ស៊ីនឹងឲ្យអីវារស់ពួកអានផ្ទះផ្ទប់អស់ហ្នឹងវាទៅរស់អីនៅក្នុងរុស្ស៊ីនោះអាខ្ញុំនិយាយតែពីអ្នកនៅសហរដ្ឋអាមេរិកទេណាបងប្អូនណា តើរុស្ស៊ីមកឲ្យអីវារស់បានជាវាខំប្រឹងគ្រប់គ្រងរុស្ស៊ីហើយវាប្រឹងចោតប្រកាន់សហរដ្ឋអាមេរិកអាមនុស្សមួយចំនួននេះអានឹងត្រូវនិយាយឲ្យច្បាស់ពួកអញនិយាយឲ្យច្បាស់ហើយកុំចង់បានចំណេញនយោបាយឲ្យហ៊ុនសែនហើយចេះធ្វើអីបន្ទោសសហរដ្ឋអាមេរិកបន្ទោសអីមិនអត់ទេស្រុកគេមានច្បាប់ណាហើយកុំឈួតណាហើយដឹងទេសង្គ្រាមលោក លើកទី1ដោយសារអីដោយសារប្លុកសេរីនិងប្លុកកុំនេះណាលើកទី1លើកទី2រហូតដល់ Culver ដែលសង្គ្រាមតិចគឺសង្គ្រាមប្លុកកុំនេះនិងប្លុកសេរីណាសង្គ្រាមលើកទី3ហ្នឹងអាចជាសង្គ្រាមប្លុកកុំនេះនិងប្លុកសេរី ដូចគ្នាហើយកុំច្រឡំហើយកុំច្រឡំទៅណាកុំច្រឡំហើយប្រហែលជាលើកទី3នេះ ប្រហែលជាអាលាយជាងលើកទី2ទៅទៀតពីព្រោះអាវុធប្រទេស មហាអំណាចទាំង3នឹងសិតតែទំនើបទំនើបអញប្រាប់សិតតែទំនើបទំនើបជាងកាលពី50ឆ្នាំមុន ជាងពី100ឆ្នាំមុនណា100ឆ្នាំមុនក៏ភ្លើងវាអត់តាន់ទំនើបអាវុធនុយក្លេអ៊ែរវាអត់តាន់ទំនើបឥឡូវនេះនុយក្លេអ៊ែរទំនើបហ៎ ណាបើសង្គ្រាម រវាងមហាអំណាចទាំង3ទាំង4ហ្នឹងណាពួកយើងទាំងអស់គ្នានឹងជៀសមិនផុតពីបញ្ហា ទេផែនដីនឹងអាលាយដោយសាររឿងហ្នឹងចឹងហើយបានអញសំលុយទៅនៅឋានប្រាំងគាជាមួយនឹងលោកអីមួយនោះហើយអញកំពុងអន្សំលុយមិនមកទេអញទៅនៅប្រភពប្រាំងគាទៅរស់នៅក្នុងភពប្រាំងគាអញអត់នៅនេះទេមើលទៅពួកអាដៃនេះបាញ់គ្នារហូតដល់បធួយហ្នឹង សំលុយចោលឆ្អឹងនៅប្រភពព្រះអង្គាហ្មងណាបើមិនចង់ទេហ៊ុនសែនបើចង់គេចពីផុតច្បាប់ផែនដីអញ្ចេះទៅហ៊ុនសែនឯងមានលុយច្រើនមិនមកបបួលកូនចៅហ៊ុនសែនឯងទៅរស់នៅ ក្នុងភពព្រះអង្គាតែហ្មងតាកុំពិបាកពេកពូជហ៊ុនសែនឯងប្រមូលយកទៅទាំងអស់ទៅឯងឲ្យទៅកុំនៅធ្វើបាបរាជខ្មែរតទៅទៀតទៅនៅក្នុងទៅតឡាការ ICC ក៏គ្មានច្បាប់កាត់ទោសពីក្នុងមកដែរអូខេ វាអត់មានតឡាការ ICC ទៅកាត់ទោសទៅយកមនុស្សពីនោះមកកាត់ទោសទេទៅទៅមានលុយច្រើនហើយនាំគ្នាទៅអស់ប្រមាណលានទេបាទហើយទៅនឹងដូចជាប្រមាណខែទេទៅដល់ឥឡូវគេមានដំណាក់ដំណាក់កែឥឡូវគឺកសាងប្រភពប្រាំងគេនឹងមានអូស្អាតដូចនៅឋានមនុស្សចឹងបាទដូចនៅឋានមនុស្សចឹងចង់ស្អាតជាងឋានមនុស្សទៅទៀតនោះបាទហើយមិនមកទេនាំគ្រួសារពួកឯងទៅនឹងអស់ទៅអា កុំនៅធ្វើបាបខ្មែរតទៅទៀតតើអានោះកិច្ចផុតពីច្បាប់ហើយណាកិច្ចផុតពីច្បាប់តែវាគ្មានស្អីទេបាទអានឹងគឺចឹងចឹងរឿងរុស្ស៊ីចូលអ៊ុយក្រែនហ្នឹងវាចឹងវាចឹងហើយក៏ខ្ញុំផ្ដាំទៅពួកអាគាំទ្រហ៊ុនម៉ាណែតអាជំនាន់ក្រោយហ្នឹង ហើយមុននឹងនិយាយស្ដីនៅក្នុងនេះយាយទៅឲ្យប្រយ័ត្នប្រយែងអញគ្មានចង់ទៅធ្វើអីពួកឯងទេហើយនិយាយអីក៏និយាយទៅក៏ប៉ុន្តែឯងឲ្យមានមនសិការបន្តិចមើលឯងតែងតែនិយាយថាអាឡុងឯងមិនបានមិនដឹងគុណ7មករាឯងថាអញនឹងពេលខ្លះពួកឯងជេរថាអញនឹងអាកពើវិញបឹងពួកឯងនឹងជេរអញថាអាកពើវិញបឹងអីចឹងទៅពួកឯងថា ផឹកទឹកភ្លេចប្រភពអីចឹងទៅណាជ្រកមកលុបភ្លេចដើមអីចឹងទៅអញអត់អញអត់បំភ្លេចអីទាំងអស់ឈាមអញខ្មែរអញនៅជាខ្មែរពូជអញខ្មែរអញនៅតែជាខ្មែរអញធ្វើអ្វីអ្វីដើម្បីខ្មែរដោយសារតែអញឃើញមេដឹកនាំឆ្កែរបស់ បរទេស ដឹកនាំប្រទេសធ្វើបាប ខ្មែរបានជាអញចេញការពារហើយអញមិនដឹងគុណបរទេសដែលឆ្លៀនពៀនខ្មែរទេដាច់ខាតសម្ដីអញគឺនិយាយយូរហើយតាំងពីមុន ណែតាំងពីមុនលោក Zelensky ម៉េះលោក Zelensky គ្រាន់តែគាត់ នៅក្នុងស្រុកក្នុងនាមគាត់ជាប្រធានាធិបតីគាត់មិនអាចរត់ចេញពីស្រុកបានទេណាប៉ុន្តែអញមិនមានអំណាចអីចាំបាច់ត្រូវតែពេលខ្លះរត់ចោលស្រុករត់ចោលស្រុកសិនដើម្បី ថែទាំកម្លាំងទៅប្រកួតប្រជែងតទៅទៀតមនុស្សជាតិនិយមពេញ ខ្លួនណា ហើយបើមនុស្សដូចពួកឯងហ្នឹងអឺយួនក៏មិនអីដែរចិនក៏មិនអីដែរហឹមពួកឯងហ្នឹងតែនិយាយចឹងយួនក៏មិនអីដែរចិនក៏មិនអីដែរយើងកុំប្រកាន់ពូជសាសមើលក៏ដូចម៉ែអាចឆ្កែឈួតបើចិនយួននឹងនិយាយដោយពួកឯងអញ្ចឹងណាអញមិនថាទេប៉ុន្តែចិនយួនណាគេអត់និយាយដោយពួកអាឈួតឯងអញ្ចឹងទេហើយយល់ហើយយល់អត់គេអត់និយាយដោយអាឈួតឯងទេ អាខ្លះពូចិនមែនប៉ុន្តែវាកើតលើទឹកដីខ្មែរវាខ្មែរវាត្រូវយល់អញ្ចឹងពិតណាស់ដូនតាវាចិន ដូចដូនតាខ្ញុំក៏កាត់ចិនដែរប៉ុន្តែខ្ញុំកាត់នៅលើទឹកដីខ្មែរខ្ញុំមិនខ្មែរហើយខ្ញុំត្រូវការពីឈាមសាច់ឈាមខ្ញុំជាខ្មែររឿងអីដែលខ្ញុំត្រូវទៅការពីចិនបើ ខ្ញុំមានប្រទេសខ្ញុំដែរហ្នឹងជីដូនជីតា ខ្ញុំគាត់មកពីស្រុកចិនមែនឧបមាអញ្ចឹង ប៉ុន្តែខ្ញុំកើតនៅលើទឹកដីខ្មែរខ្ញុំជាខ្មែរខ្ញុំត្រូវការពារខ្មែររឿងអីដែលខ្ញុំត្រូវការពារចិននយោបាយចិនចូលមកខ្ញុំការពារចិនអត់ទេបើចិនគោរពអធិបតេយ្យកម្ពុជាខ្ញុំគោរពចិនបើយួនគោរពអធិបតេយ្យកម្ពុជាខ្ញុំគោរពយួនក្នុងនាមជាមនុស្សជាតិមនុស្សដូចគ្នានឹងប្រទេសភូមិផងរបងជាមួយចិត្តគ្នាគេគោរពយើងយើងគោរពគេអានឹងវាជារឿងធម្មតាប៉ុន្តែបើគេមានបំណងចង់ឈ្លានពានយើង រឿងអីដែលយើងត្រូវទៅគោរពវាអានឹងចឹងអានឹងគឺស្មារតីរបស់ខ្ញុំដែលតស៊ូមតិនឹងកន្លងមកតាមប្រព័ន្ធសង្គមនឹងគឺអញ្ចឹងអញ្ចឹងហើយអ្នកឯងដែលជេរខ្ញុំថាខ្ញុំភ្លេចកំណើតភ្លេចអីហ្នឹងពួកឯងទេដែលភ្លេចកំណើតគ្រាន់តែសហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើដំណើរការភ្លាមដាក់ទណ្ឌកម្មជួយ យូក្រែនប៉ុណ្ណឹងហើយវាថាហេតុអីបានអាមេរិកអត់ទៅវាយដាក់ទ័ពទៅមកកណោមិនបានអត់ទៅវាយអញ្ចឹងបានថាពួកអាខ្លះវានិយាយដើម្បីយកលយឲ្យហ៊ុនសែនយកលយវាប្រើតែប៉ុណ្ណេះទេឥឡូវពួកអា CPP នៅក្រៅស្រុកក្នុងស្រុកវាប្រើថាអាមេរិកតែងតែបោះបង់ចោលកូនចៅខ្លួនឲ្យនៅ រងាដូចអ៊ុយក្រែនអញ្ចឹងអាមេរិកបោះបង់ចោលអឺរ៉ុបបោះបង់ចោលវាចង់ប្រាប់គេថាអាមេរិកនឹង ថាជួយអ៊ុយក្រែនអត់ជួយអ៊ុយក្រែនណាថាជួយអ៊ុយក្រែនតែអត់ជួយអ៊ុយក្រែនជួនណាវាយកពាក្យប្រធានាធិបតីសហរដ្ឋអាមេរិកដែលគាត់និយាយនោះ សារនយោបាយវាអញ្ចឹងហើយគេគម្រាមគ្នាទៅវិញទៅមកដល់ពេលរឿងវាកើតឡើងមែនតែនគេគិតអំពីភាពខាតនិងភាពចំណេញហើយបើច្បាំងគ្នា រវាងប្រដាប់អាវុធតើវាខាតយ៉ាងម៉េចវិចិនិញយ៉ាងម៉េចហើយបើសិនណាជាឲ្យរុស្ស៊ីលេងតែម្នាក់ឯងតើវាចំណេញយ៉ាងម៉េចវាខាតយ៉ាងម៉េចអានឹងគេនៅពេលនោះគេសិក្សាគេសិក្សាហើយបើអាពូទីនឹងវាភ្លើវារត់ចូលក្នុងអន្តៈខ្លួនវាអានឹងវាត្រូវទណ្ឌកម្មទៀតដែរដំបូងខ្ញុំស្មានថាពូទីននឹងឆ្លាតបង្កើត កលយុគបន្តិចបន្តួចដើម្បីឲ្យមានកិច្ចចរចានយោបាយដើម្បីកាត់បន្ថយទុនកម្មមានដឹងថាអាឈួតនឹងវាអត់ឆ្លាតណាវាប្រភ្លឺចុយតម៉ែវាទៅវាអាងកភ្លើងវាអាងអាវុធវាតាតិចទៀតនឹងបដិវត្តនៅប្រទេសរុស្ស៊ីនឹងទម្លាក់អាឈួតនឹងចោលនឹងមិនស្រួលអាឈួតនឹងជាប់ខ្ញុំហៅអញ្ចឹងមិនស្រួលអាឈួតនឹងគេណែណែណែណែគេគេចងកដោយអាឡែង អឺសាដាំហ៊ូសែនអញ្ចឹងគេអាចវាអាចអញ្ចឹងវាអាចអញ្ចឹងស្រួលងាប់ ចង្រៃជាងអ៊ីតាលីទៀតក៏ថាបានព្រោះបើនិយាយពីជនជាតិអ៊ុយក្រែននិងរុស្ស៊ីបងប្អូនណាសឹងថាចេញមកពីឈាមតែមួយទេសឹងតែចេញមកពីឈាមតែមួយតើមែនតែនទៅនោះសឹងតែចេញមកពីឈាមតែមួយតើរុស្ស៊ីនិងអ៊ុយក្រែន វាមានឈាមផ្សេងពីគ្នាណាអានឹងអញ្ចឹងណាអញ្ចឹងវាសម្លាប់វាធ្វើសង្គ្រាមជាមួយគ្នាវាហ្នឹងមិនមែននេះណាបងប្អូនណាមែនសះដតីណា ដូចឈាមសង្ថាពៈជាងពៈកដាលទេឈាមរុស៊ីដែរណាពួកគាត់នឹងសេះឈាមរុស៊ីដែរតាគេថាទនកម្មមិនអាចធ្វើឲ្យពូទីនខ្លាចទេហឹម អានឹងអត់តន់ត្រូវទនកម្មធ្ងន់ដោយហ៊ុនសែនអីត្រូវទនកម្មក៏ពេកកប៉ុកទេវាអត់តន់ធ្ងន់នឹងហើយណាវាអត់តន់ធ្ងន់តើត្រូវធ្ងន់មែនតែននឹងដោយពូទីននឹងចាំមើលមើលវាស្រែកងាងចាំមើលមើលបំចូលតុកចរចាជឿខ្ញុំវាយប៉ុណ្ណឹងមែនប៉ុន្តែវាយហើយចាំមើលបំចូលតុកចរចាហើយដឹងសន្យាជាមួយអឺរ៉ុបនិង NATO មិនខ្លះចាំមើលដើម្បីបញ្ចប់នៅវិបត្តិនឹង វិបត្តិហ្នឹងណាវានាំឲ្យមាន ការធ្វើបដិវត្តនៅ ក្នុងស្រុកនៅប្រទេសរុស្ស៊ីខ្ញុំប្រាប់មេបពប្រឆាំងមួយរបស់រុស្ស៊ីដែលកំពុង តែជាប់ទោសហ្នឹងគឺខ្លាំងខ្លាជាទីបំផុតសម្រាប់ប្រជាជាតិរុស្ស៊ីហើយប្រជាជនរុស្ស៊ីកំពុងតែរកឱកាសរកឱកាសល្អហើយបើសិនណាជាប្រជាជនរុស្ស៊ីទាំងអ្នកគ្រប់គ្រងផ្លាឌីមៀពូទីន ប្រឈមជាមួយនឹងបញ្ហាសេដ្ឋកិច្ចក្នុងស្រុកតើអ្នកគ្រប់គ្រងពូទីននឹងអាចคลายទៅជាអ្នកលែងគ្រប់គ្រងពូទីនទៀតទេអាចចុះកងកម្លាំងបើសេដ្ឋកិច្ចវាបិទខ្លាំងតើវាអាចคลายទៅជាលែងគ្រប់គ្រងពូទីននឹងទៀតទេអាចនិយាយរួមអាចបាទអញ្ចឹងយើងមើលឃើញហ่าយើងមើលឃើញហ่า ចឹងទុនកម្មកប៉ីកប៉ុកដោយដាក់ឲ្យហ៊ុនសែនហ្នឹងជាទុនកម្មកប៉ីកប៉ុកប៉ុន្តែគេដាក់ឲ្យពូទីនណាខ្ញុំប្រាប់មិនមែនជារឿងកប៉ីកប៉ុកទេសំបីតែប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីគឺអតិផរមាកើនឡើងបន្តិចទៀតហ្នឹងមិនស្រួលទុនកម្មហ្នឹងដូចប្រទេសវេណេស៊ុយអេឡាអញ្ចឹងខ្ញុំប្រាប់ទៅខ្ញុំប្រាប់ណា ព្រោះអានឹងខ្លាំងជាងយកនុយក្លេអ៊ែរទៅទម្លាក់លើក្បាលអាពូទីនទៅទៀតណាខ្ញុំប្រាប់ទៅណាអាទនកម្មហ្នឹងវាខ្លាំងជាងយកកភ្លើងមកបាញ់នៅប្រទេសអ៊ុយក្រែនទៅទៀតប៉ុន្តែចាំមើលមើលតើពូទីនហ្នឹងវាវាយ៉ាងម៉េចព្រោះមូលហេតុអាពូទីននឹងប្រាប់ឲ្យតាបងប្អូនដឹងហើយថាវានឹងសងសឹកទៅលើលោកខាងលិច ដោយសារតែលោកខាងលិចដាក់ទណ្ឌកម្មវាមានន័យថាពេលដែលគេដាក់ទណ្ឌកម្មវាអាពូទីននឹងវាឈឺអាយល់ទេមូលហេតុដែលពូទីននឹងវាយនឹងគាត់ថាដោយសារលោកខាងលិចនឹងចង់សងសឹកវាយឲ្យលោកខាងលិចមើលបរហាញរិទ្ធឲ្យលោកខាងលិចមើលណាបរហាញរិទ្ធឲ្យលោកខាងលិចមើលហើយលោកខាងលិចចេះតែកំញោញកំញោញវាទៅឲ្យវាធ្វើទៅរុញវាហើយបងប្អូនចាំមើលគេរុញប៉ុណ្ណឹងហើយហើយអាចិននឹងវាចេះថា វាយដែរវាយទៅវាយទៅវាយទៅអារុស៊ីនោះអាពូទីននោះវាបើភ្លឺវាអាចិននោះវាចេះរុញវាយទៅថាវាយទៅវាយទៅវាយទៅណាថាវាយទៅវាយទៅអានោះវាយប្រាវវាយប្រាវគេមានវាយជាមួយណាអាចិនវាចង់មើលឲ្យ NATO វាយជាមួយរុស្ស៊ីអាចិនហ្នឹងវាញុះឲ្យ NATO វាយជាមួយរុស្ស៊ីឲ្យអាមេរិកវាយជាមួយរុស្ស៊ីអាងវានឹង កាងកាងចាងយកតៃវ៉ាន់បំណងអាចិននឹងគឺវាមានកំណត់អញ្ចឹងអញ្ចឹងអាមេរិកក្តី NATO ក្តីគេមានទៅវាយរុស្ស៊ីណាស់អាពូទីនវាប្រាប់ទៀតវាប្រាប់ថាវាចូលទៅអ៊ុយក្រែនទេប្រទេសណាក៏ដោយហាមជួយណាតែជួយវានឹងសងសឹកឲ្យល្អមើលវានិយាយអញ្ចឹងណាវាសងសឹកឲ្យល្អមើលវាប្រាប់គេឲ្យថាទៅទុកឲ្យខ្ញុំទៅទៅខ្ញុំទៅបាញ់តែកន្លែងកងនេះទេ ហ្នឹងហើយពីព្រោះតំណងពូទីនវាដឹងរឿងគំនិតចិននឹងអុចអាលតាមពិតអាចិននឹងអ្នកអុចអាលតាអ្នកអុចអាលឲ្យពូទីនតើព្រោះកិច្ចសន្យាកិច្ចសន្យារវាងចិនជាមួយពូទីនកាលកាលពីអាលែងកីឡាអូឡ িম্প ិកបងប្អូនបងប្អូនមានឃើញទេតាមពិតអាចិននឹងអ្នកញុះញង់ឲ្យពូទីននឹងធ្វើសកម្មភាពតារហូតដល់ជូបៃដិនគាត់និយាយអីគាត់និយាយថា គាត់និយាយគាត់និយាយថាគាត់និយាយថាចិនអត់បានជួយអីទេមានតែជួយរុញឲ្យរុស្ស៊ីធ្វើសកម្មភាពបន្ថែមអត់មានជួយអីទេចិនជួយរុញរុស្ស៊ីឲ្យធ្វើសកម្មភាពបន្ថែមបងប្អូនស្រាប់តែពួកអាស៊ី PP វាថាពូទីនវាយ អ៊ុយក្រែននឹងដោយសារតែការចាក់ចុចចាក់រុកពីអាមេរិកនិងអឺរ៉ុបខ្ញុំថាចំអានេះឆ្កែចិនចុចតាម៉ែវាទៅពួកអាអស់នេះទេខ្ញុំអត់និយាយរឿងថាមិនទេប៉ុន្តែពួកអានេះថោកទៀតមែនតែនតបងអាខ្លះនៅលើទឹកដីសហរដ្ឋអាមេរិកប៉ុន្តែថោកទៀតមែនតែនតបងបងប្អូនថោកទៀតណាស់តាមពិតរឿងទាំងអស់ចិនអ្នកញួរ គោលបំណងរបស់ចិនហ្នឹងឲ្យរុស្ស៊ីនិង NATO ហ្នឹងវាយគ្នាបងប្អូនយល់ហើយចិនហ្នឹងចាំទទួលផលប្រយោជន៍ព្រោះ NATO គឺជាផ្នែកមួយរបស់អាមេរិកបងប្អូនណាត្រូវដឹងណាមហាអំណាចគេលេងល្បិចដាក់គ្នាណាឥឡូវបើសិនណាជាចិនបើសិនណាជា NATO អាមេរិកវាយគ្នាជាមួយសហភាពសូវៀតតែជាមួយនឹងរុស្ស៊ី វាខ្ទេច NATO វាខ្ទេចអឺរ៉ុបវាខ្ទេចអាមេរិកវាខ្ទេចរុស្ស៊ីចុះចិនចិនវាធ្វើមហាអំណាចពិភពលោកយ៉ាងអឹងអើយហើយគេទៅប្រភ្លើចាញ់បោកវាគេទៅប្រភ្លើចាញ់បោកអាចិនហ្នឹងហើយស្មានតែគេមិនដឹងរឿងរវាងអាចិននឹងដែលវាធ្វើប៉ុន្តែពួកខ្មែរយើង ដើម្បីកាន់ជើងចិន ឲ្យគេស្អប់អាមេរិកប្រឹងចោតប្រឹងសរសេរអត្តបទចោតមកថាអាមេរិកនឹងគឺជាអ្នកចាក់រុកឲ្យរុស្ស៊ីវាយអ៊ុយក្រែនឈួតត្មងពួកអានេះឈួតត្មងណាអាវ៉ាន់ណាថោកអាឡុងជាងកំថាគេថោកអាឡុងជាងឯណារឿងនឹងវាជាការពិតណាហើយមើលកិច្ចសន្យារវាងរុស្ស៊ីជាមួយនឹងចិនទៅអញមិនបានមើលទាំងអស់ទេ ប៉ុន្តែឯងអាសាមើលព័ត៌មានបន្តិចឯងឃើញព័ត៌មានបានដឹងតតឯងចេះតាមដានព័ត៌មានបានឯងដឹងបើឯងអត់តាមដានព័ត៌មានដោយអញទេណាឯងអត់ដឹងរឿងទេឯងនិយាយអត់ត្រូវអត់ដឹងក្បាលដឹងកតុយយ៉ាងច្រើនឯងជេរមកថាអញនឹងចោតគេលាពណ៌គេតែប៉ុណ្ណឹងប៉ុន្តែបើឯងតាមដានព័ត៌មានដោយអញសន្និដ្ឋានទៅបានវាត្រូវតែហ្មងឯងដឹងទេអាចិននឹងវាញុះ វិញ្ញោវិចាក់ចុចឲ្យរុស្ស៊ីនិងអាមេរិកនឹងវាយគ្នាតើចុះ NATO នឹងមិនដឹកនាំដោយសហរដ្ឋអាមេរិកបារាំងណានិងបណ្ដាប្រទេសដទៃដទៃទៀតហើយចុះបើវាយគ្នាអានោះមិនមកយកកោះតៃវ៉ាន់បានស្រួលចុះវាយគ្នានៅនោះមានពេលណាមកមកសិទ្ធិមហាអំណាចបងប្អូនគិតមើលមកការពារមហាអំណាចចិនផង ទៅការពារមហាអំណាចរុស្ស៊ីផង ហើយទៅការពារណាបានបងប្អូនហើយអាចិនហ្នឹងមិនចាំទទួលផលពេលហ្នឹងអាមេរិកមិនខ្ទេចរុស្ស៊ីមិនខ្ទេចហើយចិនហ្នឹងមិនវាទទួលផលហើយអាណាទៅឈួតធ្វើតាមចិនចាក់ចុចហ្នឹងគេប្រភ្លឺណាស់ទៅវាយជាមួយចិនហ្នឹងសុកចិត្តគេដាក់ទណ្ឌកម្មពួកវាវិញឃើញទេសុកចិត្តគេដាក់ទណ្ឌកម្មពួកវាវិញអានឹងវាមិនខ្លាំងជាងដល់ពេលដាក់ទណ្ឌកម្មអាចិនហ្នឹងវា វាកំពុងតែវាកំពុងតែថេរថាដែរដល់ពេលគេអត់វាយគ្នានោះឥឡូវនឹងតែថេរថាឥឡូវនឹងដូចជារៀងមកមកមកជាមួយអង្គការជាជាតិទេវារៀងកលឹងកលឹងកលឹងកលឹងកលឹងមកវិញដល់ពេលគេអត់វាយគ្នានោះយីអាកំណត់ខូចស្មានតែគេមិនដឹងអីកាយវានឹងពួកកាយវានឹងបំផ្លាញពិភពលោកកាយវាបំផ្លាញមនុស្សជាតិបានជាខ្ញុំនឹងមិនគ្រប់គ្រងវាព្រោះខ្ញុំកាត់ចិនដែរ តាមពិតខ្ញុំត្រូវតែគ្រប់គ្រងវាខ្ញុំចង់ឲ្យចិនធ្វើមហាអំណាចដែរប៉ុន្តែវាថោកពេកយល់ទេវាថោកពេកសំបីតែប្រជាជនចិនគ្នាឯងនឹងនៅស្រុកចិននាវានឹងអ្នកដែលហុកចុកគ្រប់គ្រាន់មានប្រមាណសេរីភាពមានប្រមាណអត់មានសេរីភាពទេខ្ញុំអត់ស្អប់ប្រជាជនចិនទេខ្ញុំស្អប់នយោបាយកុម្មុយនីសចិនរដ្ឋាភិបាលចិនអាគណៈបកកុម្មុយនីសខ្ញុំស្អប់គណៈបកកុម្មុយនីសទេខ្ញុំអត់ស្អប់ប្រជាជនចិនទេ ពីព្រោះស្អប់ស្អីបើជាដូនជាតាខ្ញុំមកពីស្រុកចិនដែរណានិយាយគ្នាហើយនិយាយចិនចិនហ្នឹងមិនមែនសំដៅទៅលើប្រជាជនចិនទេពូជសាសចិនទេខ្ញុំសំដៅទៅលើគោលនយោបាយរដ្ឋរបស់ចិនខ្ញុំចង់សំដៅអញ្ចឹងឲ្យតែខ្ញុំនិយាយពីរឿងចិនឲ្យតែខ្ញុំនិយាយពីរឿងយួនគឺនិយាយពីគោលនយោបាយរដ្ឋរបស់គេព្រោះពួកនឹងពួកកុម្មុយនីសមានបកតែមួយណា ហើយវាប្រើឈ្មោះប្រជាជនអីបប្រជាជនប្រជាជនអញ្ចឹងវាវាតែងតែយកផ្លាកប្រជាជនមកធ្វើជាត្រីមុខអញ្ចឹងណាវាតែងតែយកផ្លាកដូចជាគណៈបក Chinese អឺ Communist Party ហ្នឹងអឺគណៈបកណែ Communist នេះណាវាវាចេះតែយកដាក់មកវាចេះតែដាក់ទៅដាក់ឲ្យមានឈ្មោះប្រជាជននៅក្នុងហ្នឹងទៅ អានឹងចឹងបងប្អូនចង់ឲ្យបានរឿងនេះណាមិនមែនជារឿងលេងសើចទេអញ្ចឹងហើយ បានជាពួក ACVP នឹងវាប្រឹងបដិទ្ធព័ត៌មានទី1ឲ្យបងប្អូនឲ្យបងប្អូនខ្មែរមួយចំនួននឹងស្អប់សហរដ្ឋអាមេរិកព្រោះកាលណាបើបងប្អូនស្អប់សហរដ្ឋអាមេរិក គឺបងប្អូនស្មើនឹងស្អប់ពួកខ្ញុំដែលប្រឆាំងជាមួយហ៊ុនសែនស្អប់លោកសំរងស៊ីដែលប្រឆាំងជាមួយហ៊ុនសែនមកពឹងឲ្យអាមេរិកជួយគឺដើម្បីបន្សាបអញ្ចឹង គឺត្រូវបន្សាប សហរដ្ឋអាមេរិកប៉ុន្តែបងប្អូនណាសហរដ្ឋអាមេរិកគេមើលគ្រប់ជ្រុងជ្រោយណាស់មុននឹងគេវាយបើថាវាយគ្នាមែននោះมันប្រកាសថាអាមេរិកចាញ់ទេអូខេសម្ព័ន្ធមិត្តច្រើនណាស់ខ្ញុំថារុស្ស៊ីនឹងពិតជាមាន ជាមហាអំណាចនុយក្លេអ៊ែរមែនប៉ុន្តែក៏វាមាននុយក្លេអ៊ែរមានកម្រិតដែរវាមិនមែនឥតកម្រិតទេ ហើយវាបាញ់មិនដល់សហរដ្ឋអាមេរិកទេអូខេតែច្បាំងនៅអឺរ៉ុបទេ បញ្ហាវានៅត្រង់ហ្នឹងហើយ គេមិនចង់ឲ្យសង្គ្រាមនៅអឺរ៉ុបផ្ទុះឡើងម្ដងទៀតយល់ទេចឹងបានថាគេគិតវែងឆ្ងាយណាស់ហើយគេមិនចង់ឲ្យចិនបានដៃផងគេគិតវែងឆ្ងាយណាស់ហើយរុស្ស៊ីនឹងគាត់ប្រាប់ហើយគាត់មិនមែនភ្លឺដូចចិនឲ្យគាត់ធ្វើទេហ្នឹងហើយគាត់ធ្វើលួងចិនទេណាដូច្នេះមហាអំណាចអាចិននឹងវាចង់ឲ្យ ខ្លាពីរនឹងខំគ្នាទៅវាទទួលសោយរាជ្យ ប៉ុន្តែយើងមើលមើលដល់ចុងបញ្ចប់ដឹងអាណាខំគ្នាដឹងអាណាប្របាក់ឯងតែជារដ្ឋាភិបាលចិននឹងអាចខ្ញុំអត់ចង់ឲ្យសហភាពសូវៀតឆ្លោះគ្នាជាមួយអាមេរិកទេខ្ញុំចង់ឲ្យសហភាពសូវៀតជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងអឺរ៉ុបរួម គ្នា ដើម្បីបំបែកចេញពុះចេញឲ្យទៅចិននឹងឲ្យទៅជាប្រទេសទូចទូចទូចទូចទូចឲ្យចិននឹងរស់នៅ ដោយសុខសบายប្រទេសណាមានប្រជាធិបតេយ្យមានខ្ញុំចង់ចឹងខ្ញុំចង់ចឹងខ្ញុំចង់ចឹងខ្ញុំចង់ចឹងខ្ញុំចង់ឲ្យទ្វីបអាស៊ីហ្នឹងឲ្យប្រទេសចិនហ្នឹងពុះឯងពុះជ្រាកដោយសហភាពសូវៀតចឹងខ្ញុំចង់ឲ្យពុះជ្រាកដោយសហភាពសូវៀតតែប៉ុន្តែអានេះវាទៅមនុស្សទេអានេះជាសេចក្តី សម័យរបស់យើងទៅមនុស្សទេបាទហ្នឹងហើយអេ អានឹងអានេះគាត់ថាជាទស្សនៈទេណាបងប្អូនណានឹងជាទស្សនៈក្នុងនាមខ្ញុំជាជាជាអ្នកមានឈាមជ័រនៅចិនឯងយើងក៏ចង់ឲ្យចិននឹងក្លាយជាមហាអំណាចដែរតែក៏ចង់ឲ្យចិននឹងដើរតាមប្រជាធិបតេយ្យប្រជាពលរដ្ឋនឹងរស់នៅដូចដូចប្រទេសលោកសេរីដែរមែនតើទៅបើសិនណាជាចិនអនុវត្តប្រជាធិបតេយ្យដោយលោកសេរីខ្ញុំចង់ឲ្យប្រទេសចិននៅអាស៊ីយើងក្លាយជាមហាអំណាចពិភពលោកខ្ញុំ ប៉ុន្តែដោយសារតែចិនហ្នឹងគឺកុម្មុយនីសខ្ញុំអត់ខ្ញុំអត់ចូលចិត្តកុម្មុយនីសនិយាយចំខ្ញុំស្អប់កុម្មុយនីសខ្ញុំស្អប់ ជាទីបំផុតខ្ញុំ អត់មានកុម្មុយនីសឆ្អិនឆ្អៅទេប៉ុន្តែ ខ្ញុំស្អប់តាំងពីខ្ញុំចាប់ផ្ដើមមកសហរដ្ឋអាមេរិកមកដឹងមិនខ្ញុំចាប់ផ្ដើមស្អប់របបកុម្មុយនីសមកមិនដឹងមិនរបៀបដឹកនាំកុម្មុយនីសខ្ញុំចង់ឲ្យប្រទេសខ្ញុំ ដើរតាម លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវអ្នកណាឈ្នះអ្នកនឹងឡើងកម្មណាចបដូរគ្នាទៅ ពលរដ្ឋអ្នកបដូរមនុស្សទៅដឹកនាំទៅអានឹងរស់នៅសុខសប្បាយទាំងអស់គ្នាតបងអត់មានប្រមាណឧបមាថាខ្ញុំឡើងទៅជួយឲ្យហ៊ុនសែនរស់នៅបានសុខសប្បាយដល់ពេលខ្ញុំធ្លាក់ហ៊ុនសែនឡើងមកហ៊ុនសែនជួយឲ្យពួកខ្ញុំបានសុខសប្បាយនេះអ្វីដែលខ្ញុំចង់បានអញ្ចឹងណាចង់បានអញ្ចឹងហើយដល់ពេលហ្នឹងឈប់អាននិយាយពីរឿងស្អីផ្សេងនិយាយតែពីរឿងសុខសប្បាយក្នុងតំបន់ព្រោះឥឡូវហ្នឹងអាស៊ានវាមាន10ប្រទេស អនាគតទៅអាស៊ានប្រើប៉ាសពតតែមួយប៉ុន្តែបច្ចុប្បន្នអាស៊ានប្រើប៉ាសពតតែមួយហើយប៉ុន្តែវាមិនទាន់ទលំទលាយវាមិនទាន់ទលំទលាយមែនតែនសមារណកម្មនឹងអត់ទាន់ឯកភាពគ្នាមែនតែនទេអត់ទាន់ដូចអឺរ៉ុបទេអញ្ចឹងដល់ពេលអាស៊ាននឹងមានការឯកភាព គ្នា ធ្វើ ការត្រឹមត្រូវជាមួយគ្នាពង្រីកសេដ្ឋកិច្ចសិទ្ធិកសក្តានុពលភាពដូចនៅអឺរ៉ុបបងប្អូន ពេលហ្នឹងយើងឈប់គិតរឿងពូជសាសយើងឈប់គិតរឿងអីទាំងអស់យើងអត់គិតថានេះថៃអានេះភូមាអានេះឡាវអានេះយួនអានោះខ្មែរអានោះអឺម៉ាឡេឥណ្ឌូនេស៊ីយើងលែងឈប់គិតអីទាំងអស់ពេលហ្នឹងព្រោះពេលហ្នឹងច្រកព្រំដែនបើកទៅមកគ្នាទៅវិញទៅមកព្រោះយើងកាន់ប៉ាសពតតែមួយយើងកាន់ប៉ាសពតតែមួយនៅក្នុងអាស៊ាន10ប្រទេសយើងដើរទៅណាក៏បាន ដោយសហគមន៍អឺរ៉ុបចឹងដូចគ្នាអញ្ចឹងដល់ពេលហ្នឹងនៅ ពេលដែលយើងធ្វើដល់ដំណាក់កាលហ្នឹងតំណងជា ម្នាក់ម្នាក់នាំគ្នាភ្លេចបាត់ហើយពីព្រំដែនភ្លេចបាត់ប៉ុន្តែព្រំដែននៅក្នុងច្បាប់នៅតែមានហ្នឹងប៉ុន្តែ សមារណកម្មសេដ្ឋកិច្ចសិទ្ធិរស់នៅហ្នឹងខ្ញុំថាម្នាក់ម្នាក់ហ្នឹងសឹងតែចង់ភ្លេចបាត់តែមែននេះសឹងតែចង់ភ្លេចបាត់តែមែននេះឲ្យតែធ្វើដល់ដំណាក់កាលនោះ មានអីពិបាកប៉ុន្តែហ៊ុនសែននឹងវាឈួតមិនព្រមរៀនធ្វើឲ្យដល់ដំណាក់កាលនោះចេះតែធ្វើបាបគេមានប៉ុណ្ណឹងហើយអត់ព្រមឆ្អែតឆ្អន់ទេណាអត់ព្រមឆ្អែតឆ្អន់ទេហើយអារបបកុម្មុយនីសហ្នឹងអើបើយួននៅកុម្មុយនីសក៏កុម្មុយនីសទៅប៉ុន្តែកុម្មុយនីសបែបសមារណកម្មសេដ្ឋកិច្ចទៅណាបែបសមារណកម្មសេដ្ឋកិច្ចនៅអឺរ៉ុបមានប្រទេសកុម្មុយនីសដែលតើជាសមាជិកអឺរ៉ុប NATO មានប្រទេសកុម្មុយនីសដែលតាចូលរួមជាមួយនឹង NATO មានដែរតាមិនមែនមិនមែនតតាឡែងប្រជាធិបតេយ្យនិងប្រជាធិបតេយ្យណាអត់ទេអឺរ៉ុបមានប្រទេសកុម្មុយនីសដែរតាចូលរួមចូលរួមធ្វើវិស័យពាណិជ្ជកម្មធ្វើសមារណកម្មអឺរ៉ុបដូចមាននៅអាគ្រាហ្នឹងបងប្អូនមែនតែអត់នេះណាហើយប្រទេសយួនកុម្មុយនីសក៏កុម្មុយនីសទៅហើយកម្ពុជាយើងសេរីសេរីមកយើងបោះឆ្នោតអញ្ចឹងទៅ ដូរគ្នាដឹកនាំអញ្ចឹងទៅมันសบายចិត្តទាំងអស់គ្នាប៉ុន្តែអាចំគួតហ្នឹងវាអត់ព្រមធ្វើអញ្ចឹងអាហ្នឹងធ្វើម៉េចឥឡូវហ្នឹងអាម៉ាណែតក៏ដោយអីក៏ដោយឥឡូវហ្នឹងទៅពិនិត្យ DNA ទៅអូខេប៉ុន្តែទៅពិនិត្យធ្វើម៉េចឲ្យមានតម្លាភាពកុំយកតិន្នន័យคล้ายคล้ายយកមកបឆោតគេបឆោតឯងកុំយកអារបៀបបោកប្រាស់ណាពួកឯងនឹងច្រើនតែបោកប្រាស់ច្រើនតែចាក់បដ ாய் ហ្នឹងហើយ ឥឡូវរឿងពួកហ៊ុនសែនគ្រប់គ្រងឲ្យអាម៉ាណែតនិងហ៊ុនសែន ទៅពិនិត្យ DNA ហ្នឹងគឺថាមើលទៅចាំមើលមើលតើអ្វីដែលខាន់សវណ្ណនិយាយហ្នឹងតើពួកនឹងទៅពិនិត្យ DNA ដែរអត់ណានឹងចាំមើលមើលណាហើយគេទៅពិនិត្យ DNA នៅណាបងប្អូនណាជួយតាមដានទាំងអស់គ្នាព្រោះខាន់សវណ្ណទៅសេឲ្យមានន័យថាហ៊ុនសែនឲ្យខាន់សវណ្ណទៅសេ ហ៊ុនសែនចង់ផ្ញើសារតាមខណ្ឌសវណ្ណនឹងប្រាប់ឲ្យយើងដឹងថាគាត់នឹងទៅពិនិត្យ DNA ចាំមើលមើលគាត់ទៅពិនិត្យនៅណាប៉ុន្តែកុំភ្លេចយកអាមនីទៅពិនិត្យផងបើថាបានពិនិត្យកូនទាំងអស់រត់ទៅល្អទៅទៀតទាំងអស់គ្នាដល់មកទៅណាបណ្ឌិតទាំងអស់បណ្ដោយទៅកូនហ៊ុនសែនមែនឯងមែនទៅពិនិត្យមកពូជទៅមកទៅលោកហ៊ុនសែនកុំឲ្យគេសង្ស័យអូខេកុំឲ្យគេសង្ស័យអានឹងដើម្បីកាត់បន្ថយការសង្ស័យប្រជាប្រិយភាពហ៊ុនម៉ាណែត ព្រោះម៉ាណែតឥឡូវហ្នឹងវាមានឈ្មោះថាអាកូនឡើងឡើងតាមជើងខោឪម៉ាណែតវាមានសមត្ថភាពមែនតែវាអត់ទេក៏ប៉ុន្តែសមត្ថភាពវានេះ បើគ្មានឪវាជួយជ្រោមជ្រែងទេក៏វាអត់មានដែរអញ្ចឹងហើយអាម៉ាណែតរាល់ថ្ងៃនេះវាធ្វើអីអត់បានទេអញ្ចឹងហើយបានជាអាម៉ាណែតប្រើអំណាចរបស់វានៅក្នុងការជួយនយោបាយអីអត់បានទេ ក្រៅពីហ៊ុនសែនសម្រាប់ឲ្យវានឹងគឺវាធ្វើអីអត់បានឧបមាថាវាចង់យកពួកម៉ាក់ជាមួយខ្ញុំឧបមាខ្ញុំឧបមាវាចង់ថាប្រកាសថាអាឡុងឯងជាពួកម៉ាក់អញណាឯងជាពួកម៉ាក់អញវាចង់ធ្វើនយោបាយវាប្រឆេះគេណាបើវាថាបងប្អូនអ្នកលេង Facebook អាមួយឈ្មោះអាដេកជូលឡុងនោះអានោះវាជាពួកម៉ាក់ខ្ញុំឯង ឧបមារបស់វាឡាយអញ្ចឹងណាបងប្អូនណាគ្រាន់តែអាម៉ាណែតហាមាត់ប៉ុណ្ណឹងខ្ញុំស្អុយបាត់ខ្ញុំស្អុយបាត់បងប្អូនដែលធ្លាប់ជឿខ្ញុំពី50%ដែលធ្លាប់ជឿខ្ញុំ បងប្អូនដក25%ចេញបាត់នៅសល់តែ25ចាំក្រមមើលខ្ញុំប៉ុន្តែសួរថាតើអាម៉ាណែតមានអធិបតេយ្យនិយាយ Facebook តាម ភាពឆ្លាតវៃរបស់វាដោយដែលខ្ញុំនិយាយមិញអត់អត់អញ្ចឹងហើយបានខ្ញុំថាអាម៉ណែតនេះ វាធ្វើអីក៏ដោយឡើងឡើងតាមជើងខោអើវាទេពិតហើយថាអាម៉ណែតនេះវាមានប្រព័ន្ធអង្គភាពរបស់វា សារព័ត៌មាន ដែលពាក់ព័ន្ធជាមួយនឹងអាម៉ណែតទាំងអស់ប្រព័ន្ធសង្គមនិងសំណេរដូចដូចគ្នាទាំងអស់គឺពួកអាខួរក្បាលឌីសពួកហ៊ុនសែននឹងគេហៅថាក្រុមពួកអា copyright អាពួកខួរក្បាលនេះនឹងរាល់អ្វីដែល ជាសារនយោបាយរបស់ពួកវាត្រូវតែឲ្យអាម៉ាណែតពិនិត្យជាមុនត្រូវតែឲ្យអាម៉ាណែតពិនិត្យជាមុនដូចជា ក្នុងករណីធ្វើបាតកម្មប្រឆាំងជាមួយនឹងលោកប្រធានសំរងស៊ីនៅក្រៅប្រទេសចឹងអា Fresh New ខ្ញុំជឿថាអា Fresh New ឬក៏ព័ត៌មានផ្សេងផ្សេងមុននឹងយកទៅផ្សាយថា ចំនួនមនុស្សប៉ុណ្ណេះប៉ុណ្ណេះត្រូវទៅសួរអាម៉ណែតជាមុនសិន ទៅសួរថាឥឡូវមនុស្សមានតែ30នាក់ទេបងឥឡូវដាក់ចំនួនមនុស្សប្រមាណអាករណីដូចជាមកក្រៅប្រទេសកន្លងទៅខ្ញុំមានខ្ញុំមានគិញសម្ងាត់របស់ខ្ញុំកន្លងទៅករណីកន្លងទៅ ពេលដែលមកក្រៅប្រទេសពេលដែលពួកវាឲ្យយងកាមេរ៉ាឲ្យអ្នកផ្សេងអីទៅហ្នឹង ឧបមាថាមានអ្នកទៅគ្រប់គ្រងចំនួន100នាក់វាប្រាប់អ្នក កសែតវាកុំឲ្យថា100នាក់ត្រូវតែដាក់ថា300នាក់ឬ500នាក់ឬក៏វាប្រើពាក្យថា300 400អ្នកជាង500អ្នកជាងវាប្រើពាក្យអញ្ចឹងគឺមានន័យថាមនុស្សមានតែ100អ្នកទេប៉ុន្តែវាអត់ថា100អ្នកទេ វាឲ្យគេសរសេរថា500នាក់អានឹងហើយគឺជាការបោកប្រាស់រឿងអាម៉ាណែតវាចេះតែប៉ុណ្្នឹងឯងវាចេះតែប៉ុណ្្នឹងឯងវាប្រាប់អញ្ចឹងសំណេរអីក៏ដោយក្នុងប្រព័ន្ធសង្គមត្រូវតែឆ្លងកាត់អាម៉ាណែតសិនបានវាឲ្យប្រហោះបើវាឲ្យកែដាក់អញ្ចេះគេកែដាក់តាមវាទៅគេប្រហោះទៅហើយអាអ្នកផ្សេងផ្សេងទៀតដែលចាំចម្លងចាំថតចម្លងនឹងប្រហោះបន្តហ្នឹងក៏ធ្វើតាមនឹងទៅ អញ្ចឹងអាម៉ាណែតណាខ្ញុំប្រាប់វាគ្មានសេរីភាព គ្មានកំណត់ ស្វ័យប្រវត្តិសេរីភាពដោយពួកខ្ញុំទេអញ្ចឹងវាអត់មានសមត្ថភាពទេក្រៅតាពីណាជាសេងកូនខ្មែរស្នេហាជាតិក្រៅតាវាឡើងតាមជើងខោវាអត់ចេះទេណាហើយអនាគតនាយករដ្ឋមន្ត្រី ខ្មែរហ្នឹងអ្នកជំនាន់ក្រោយហ្នឹងក៏បានឪវាអន្តរាគមដែរបើថាឲ្យសមត្ថភាពវាស្មានតែបាន មុននឹងឪវាអន្តរាគមតើឪវាឆ្លោះជាមួយអ្នកនៅក្នុងបកប្រមាណហើយតាំងពីតម្លើងវាពីមិនទាន់នៅក្នុងអចិន្ត្រៃយ៍បកគ្រាន់តែដំបូងជាសមាជិកបកក្រោយមកសមាជិកសមាជិកនយោបាយក្រោយមកសមាជិកអចិន្ត្រៃយ៍ក្រោយមកឡើងជាប្រធានក្នុងសមាជិកអចិន្ត្រៃយ៍ផ្នែកណាមួយផ្នែកណាមួយផ្នែកយុវជនឯយុវជនសុទ្ធតែឪវាជួយវារុញឲ្យទៅកន្លែងនោះទាំងអស់បងប្អូនទៅ សមត្ថភាពវាណាទៅដល់កន្លែងនោះនោះណោះដូចជាខាងយុវជនពីមុនម៉ែនសំអនទទួលខុសត្រូវឥឡូវនឹងដណ្ដើមយកអានឹងឲ្យអាម៉ាណែតទទួលខុសត្រូវជំនួសម៉ែនសំអនណាម៉ែនសំអនគឺជាកម្ពូលចារកម្មយួនណាហើយបើនិយាយពីម៉ែនសំអនមានក៏មិនណយប្រហែលដែរមិនអន់ជាងហ៊ុនសែនទេនិយាយពីម៉ែនសំអនមានប៉ុន្តែមើលការស្លៀកពាក់របស់ម៉ែនសំអនគឺថាបើថាស្បែកជើងវិញម៉ូតណាម៉ែនសំអនពាក់តែម៉ូតនឹងឯង ខ្ញុំប្រាប់ម៉ែនសំអនហ្នឹងគឺជាមនុស្សជាចារកម្មយួនសុតសាតជាគុំមនេះម៉ែនសំអនមិនមែនត្រឹមគុំមិនគុំមនេះក្នុងសាច់ទេបងប្អូនម៉ែនសំអនគឺជាគណិតគុំមនេះដល់ឆ្អឹងទៅទៀតម៉ែនសំអនណាខ្ញុំប្រាប់ទៅហើយម៉ែនសំអនមើលតែពាក់ស្បែកជើងម៉ែនសំអនពាក់ស្បែកជើងម៉ូតណាគឺនៅតែម៉ូតហ្នឹង ម៉ូតនឹងហើយតិចថាម៉ែសំអនអត់លុយអត់ទេឃើញឃើញគាត់ស្លៀកពាក់ដូចប្រុសអញ្ចឹងគាត់ស្លៀកពាក់ត្រែកត្រែកត្រែកត្រែកទេគាត់ស្លៀកពាក់ជួនណាទៅស្លៀកពាក់ត្រែកតាទៅថាអញ្ចឹងឯងស្លៀកពាក់អញ្ចឹងឯងនិយាយហ្នឹងប៉ុន្តែលុយកាក់មែនអន់ជាងហ៊ុនសែនទេណាតែច្រឡំហ្នឹងតែតែច្រឡំតែលុយកាក់ហ្នឹងអន់ជាងហ៊ុនសែនតែមែនតែមកហ្នឹងប៉ុន្តែគ្រាន់តែគំនិតគាត់គុំមនីសុតមកគំនិតគាត់គុំមនីសុតចាគុំមនីសុទ្ធ បងប្អូនមើលមើលតែស្បែកជើងគាត់ពាក់តែមួយម៉ូតទេតិចខ្ញុំនិយាយខុសបងប្អូនតាមណាខ្លួនឯងអ្នកនៅក្នុងស្រុកតាមណាខ្លួនឯងទៅហើយសួរមើលហើយគាត់និយាយនឹងគាត់ចូលចិត្តស៊ីជាងគេកពីងរាជខ្ញុំដឹងកន្លែងគាត់ស៊ីកពីងរាជទៀតទៅអាកពីងរាជយើងនឹងគាត់ចូលចិត្តស៊ីកពីងរាជអានឹងខ្ញុំនិយាយដើមម៉ែនតំអនតិចចាបាទគាត់ចូលចិត្តលេបកពីងរាជខ្ញុំថាចាំបាច់លេបកពីងរាជអីណា លេបលេបក្របកពីរាជខ្ញុំធ្លាប់លេបក្របកពីរាជដែរសរុបមកវិញខ្ញុំមិននិយាយច្រើនទៀតទេនិយាយប៉ុណ្ណឹងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថារឿងអាម៉ណែតពិនិត្យ DNA អីហ្នឹង ឥឡូវហ្នឹងគេឆ្លើយតបមកក្រមទូទួលអ្នកសិកាថាគេនឹងទៅធ្វើតេស្ត DNA តាមរយៈក្រមអង្គគ្រោកតប៉ាចខណ្ឌសវត្តអាហ៊ុនសែននឹងឲ្យពួកអង្គគ្រោកតប៉ាចនឹងបរហោះបាទឲ្យគេបរហោះអញ្ចឹងទៅយើងបានឃើញនឹងខ្ញុំក៏យកមកទៅថាអើអបអសាទៅផងប៉ុន្តែកុំយកល្បិចបោកមកវើយនៅ មានថាតទៅទៀតហើយបោកសំបោកមិនសមពួកយើងនៅ មានកន្លែងថាតទៅទៀតអូខេឥឡូវបញ្ចប់រឿង ហ៊ុនម៉ាណែតប៉ុណ្ណឹងចោះខ្ញុំអត់ចង់និយាយច្រើនតទៅទៀតទេរឿងអាហ៊ុនម៉ាណែតហ្នឹងបាទហើយខ្ញុំប្រាប់អាហ៊ុនម៉ាណែតហ្នឹងនៅតែជាកូនលេ ដឹកថោជាជនសង្ស័យជាកូនលេដឹកថោអ្នកណាថាម៉េចខ្ញុំមិនខ្វល់ប៉ុន្តែដែលចូលឡុងនិយាយថាអាហ៊ុនម៉ាណែត គឺជាជនសង្ស័យថាជាកូនលេដឹកថោសម្រាប់ខ្ញុំដរាបណាមិនពិនិត្យ DNA មិនទៅប្តឹង Mark A Smith ទេអាឡុងនៅតែថា ឯងជាជនសង្ស័យមិនមែនលៀបពណ៌ទេជាជនសង្ស័យតែជាកូនលេខដឹកថោអញដាច់ខាតមិនគ្រប់គ្រងនាយករដ្ឋមន្ត្រីដែលជាកូនរបស់លេដឹកថោអតីតអ្នកឈ្លានពានប្រទេសកម្ពុជា ហើយក៏អត់គ្រប់គ្រងកូនខ្វៀងស៊ុនហ្វុកដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់យួននឹងដែរអត់ដាច់ខាតអត់ដាច់ខាតនិយាយគ្នាច្បាស់ នឹងដៃជូឡុងបាទដៃជូឡុងណារួមជាមួយនឹងបងប្អូនក្រុមទូទួលមនសិការមួយចំនួនក៏ប្រហែលជាគាត់មានកំណត់មិនខុសខ្ញុំបាទបាទឥឡូវយើងបញ្ចប់រឿងអាម៉ាណែតកូនលេដកថោប៉ុណ្ណឹងសិនចុះបាទយើងនិយាយដល់រឿងអាចមនិយាយរឿងអាចមតិចចុះបងប្អូនស្គាល់ដែរពីណាស្គាល់អាចមមើលមើលមើលបងប្អូនជួយខមមិនតិចមក បងប្អូនមានស្គាល់អាចមបងប្អូនស្គាល់អាចមអាមុខជាប់បាទបងសរមរ៉ូបឺតនឹងឲ្យយើងចាំពិនិត្យមើលតទៅទៀតបាទព្រោះគេគេឆ្លើយមកយើងគេឆ្លើយមកលេងលបែងទេយើងដឹងហើយបាទមើលមើលបងប្អូនណាស្គាល់អាចមមើលជួយប្រាប់ខ្ញុំបន្តិចមក មានបងប្អូនណាស្គាល់អាជាប់មកអត់ព្រោះអាជាប់វានិយាយតាប្រេតាផ្ដាស់ច្រើនណាអាជាប់ហ្នឹងអាជាប់ហ្នឹងអាផែងមែនទេមែនទេមែនទេមែនផែងវណ្ណៈមែនទេអាមុខជាប់បាទមានអ្នក100បន្ទុកហ្នឹងហេលីណានេះគាត់ថា ហ៊ុនកសលបាទបងអាស្រីអាជាប់ហ្នឹងអាហ៊ុនកសលខ្ញុំមិនដែលថាវាទេខ្ញុំថ្ងៃមុនខ្ញុំខានវាយវាយូរតាំងពីវា ខលមកចរចាជាមួយខ្ញុំ សុំវរខ្ញុំបងអូនឡុងយើងអ្នកបួសដូចគ្នាអីចេះចេះចេះចេះប្លាប្លាខ្ញុំថាឯងឈប់វាយតទៅទៀតវាឈប់វាយមួយរយៈខ្ញុំក៏ឈប់វាយវាមួយរយៈទៅបាទអាជាប់ហ្នឹងហ៊ុនកសលបាទ អាចွំនឹងវាទៅសេច្រើនណាវាទៅសេមិនដឹងជាការងារស្អីវាទេជួនណាទៅវាទៅសេសុំកោតសរសើរចំពោះប្រធានាធិបតីប្រទេសអ៊ុយក្រែនមិនរត់ចោលសមរភូមិមិនរត់ចោលប្រទេសខ្លួនឯងអីលក្ខនឹងលក្ខជួនណាទៅវាសរសេរថាអូអក្រមពួកណែសំរងស៊ីអីណា អឺចាក់ឲ្យប្រមាថកាត់ពៀនមើលងាយមើលថោកលោក ប្រធានកម្មសខាអីណានៃយោវាតសេប្រហែលថ្ងៃនឹងតសេចុយតម៉ែវាទៅអាហ៊ុនកសលនឹងជាមួយនឹងអាយឹមស៊ីណនអាជွំទាំងពីរហ្នឹងណាពួកអាជွំទាំងពីរហ្នឹងណាអានេះជាក្មេងចំនួនក្រោយប៉ុន្តែអាក្មេងអត់កំណើតគេហៅថាពួកអាអត់កំណើតណា ហេតុអីបានខ្ញុំថាពួកអានឹងអត់កំណត់វាវាចេះថាគេជេរវាវាថាសំរងស៊ីអ្នកបដោយឲ្យគេជេរវាហើយចុះត្រង់វាវាយប្រហាសំរងស៊ីនឹងកឹមលខាអ្នកឲ្យវាវាយប្រហាវានិយាយនឹងវាថាវាយកហេបុកគ្រឿងនឹងវាយក្បាលគេប៉ុន្តែវាមានវាយក្បាលគេណាវាយកហេបុកគ្រឿងវាយក្បាលវាមកមកហេវាវាយក្បាលកឹមសខាមកហេ ហុយវាដៅចោតដាក់គេវាដៅចោតដាក់គេថាគេនឹងអ្នកប្រើហើយក្នុងគណៈពេលដែលលោកសំរងស៊ីគាត់មិនដែរនិយាយអីផងសិតតែអ្នកគ្រប់ត្រធម្មតា live Facebook ទេដែរនិយាយប៉ិតមួយម៉ាត់ណាក៏វាថាអញ្ចឹងដែរដោយអាតាំងសាដាអញ្ចឹងអាពួកនឹងដូចក្រុមអាតាំងសាដាដោយអាសរោសុវិជ័យដូចជាអាសូនរោអញ្ចឹងឲ្យតែវាហាឡើងបងប្អូនចាំមើលសម្ដីពួកវាទាំងអស់សំណេរវាក៏ដោយការនិយាយស្ដីរបស់វាក៏ដោយ ពួកវាតែងតែដកងែមកវាយក្បាលខ្លួនវាដូចជាករណីថាឲ្យជេរប្រមាថការពៀនលោកកឹមសខាមូលបង្កាច់ធ្វើឲ្យគេតយុះលោកកឹមសខាដុនដាបអីលាក់នឹងលាក់អីចឹងវានិយាយចឹងណាខ្ញុំចង់សួរវាវាវាយល់ថាហើយយល់ថាប្រជាពលរដ្ឋខ្មែរនឹងថាគេឈ្មោះកឹមសខានឹងអឺដែលអាប់អោននឹងដោយសារអាឡុងអ្នកជេរកឹមសខា គេឈ្មោះកឹមសខាដែលត្រុតត្រោមដែលគេស្អប់ខ្ពើមទូទាំងប្រទេសរាល់ថ្ងៃហ្នឹងហើយស្មានដល់ដោយសារលោកសំរងស៊ីប្រើអ្នកផ្សេងផ្សេងឲ្យជេរប្រមាថគាត់ហើយគាត់ថោកទៀតឯងមិនមែនទេអាចွာមអើយអាចွာមអ្នកដែលបំផ្លាញកិត្តិយសកម្មសខា អ្នកដែលបំផ្លាញមុខមាត់កម្មសខា គឺហ៊ុនសែនណាអាចွာម ព្រោះហ៊ុនសែននឹងហើយជាអ្នកប្តឹងកម្មសខាពីរឿងស្រីញីពីអ្នកទម្លាយកម្មសខាពីរឿងប្រពន្ធយួនប្រពន្ធអីណោះរឿងស្រីញីអូនបងសាសំលេងសុំលុយពីស្រុកក្រៅមកហើយសំនឹងស៊ីមិនដែលបានលុយមកហើយយកទៅឲ្យស្រីស្នេហ៍ទេអាជាំអាជាំអើយ ឯងដឹងទេលុយអ្នកសុកក្រៅណាគេរោប្របាក់វេទនាអ្នកខ្លះធ្វើការយប់អ្នកខ្លះធ្វើការថ្ងៃអ្នកខ្លះមួយអាទិត្យ7ថ្ងៃធ្វើការគ្រប់ពេលណាគេចូលរួមទៅកម្មសខាយកទៅណោះយកទៅឲ្យស្រីស្នេហ៍ណោះលុយចាស់គេអត់យកទៀតអាជាប់ហុយខ្សែអាត់សម្លេងនោះសំរងស៊ីអ្នកថតឬក៏ហ៊ុនសែនអ្នកថតហ៊ុនសែនអ្នកថតអីចុះបើហ៊ុនសែនអ្នកថតចុះអាជាប់ឯងមិនក៏មកចោតប្រកាន់ថាពួកអញនឹងជាអ្នកបំផ្លាញកិត្តិយសកម្មសខា អ្នកដែលជាប់គុកអង្គការដែលជាប់គុកទាំងប្រមាណទាំង5 6អ្នកដែលគាត់ជាប់គុកកន្លងមកហ្នឹងណាដែលគាត់ជាប់គុកកន្លងមកហ្នឹងដោយសាររឿងណាណាមិនដោយសាររឿងកម្មសខាអីអាចមក៏ដូចមិនអាចមហើយនេះដកពនួងឡើងដកក្តរឡើងវាយតែក្បាលខ្លួនឯងដកក្តរឡើងចូលដាក់ចូលមាត់ខ្លួនឯងគឺដូចមិនអាចមអាចមឯងត្រូវដឹង មុននឹងឯងទៅសេឯងត្រូវពិនិត្យមើលមុននឹងឯងដកលឹងឯងវាយគេឯងត្រូវមើលថាតើក្បាលគេឬក៏ក្បាលឯងពេលខ្លះឯងដកលឹងខ្វាក់វាយក្បាលច្រឡំតែក្បាលយល់តែក្បាលខ្លួនឯងជាក្បាលគេអានឹងហើយគេហៅថាអាប្រភ្លឺយល់ទេអាជាំហើយយល់ទេអាជាំឯងយល់ទេ កឹមសខាខូចគេតយុះដោយសារហ៊ុនសែនណាដោយសារធីសវណ្ណថាណាអានឹងពួកអញមិនដែលនិយាយពីរឿងកឹមសខា ចូលរួម បំផ្លាញគណៈបកសង្គ្រោះជាតិចោលផងអាជាប់គេទ្រាំរហូតដល់ទៅ4ឆ្នាំ គេអត់ចង់និយាយណាដោយសារអីដោយសារគេទុកមុខឲ្យកឹមសខា ពេលដែលកឹមសខានៅ ក្នុងបកពីរឿង យោនីពីរឿងលឹងពីរឿងលឺខែសោះគេជួយចិញ្ចឹមគាត់គេការពារគាត់គេអត់និយាយអីទាំងអស់ឯងឆៃអៀងមូសុខហួរការពារប្រធានខ្លួនឯងអាចមឯងនៅណា អាចមឯងនឹងដែរជួយអីកឹមសខាអាចមឯងនៅណាអាចមឯងដូចតាអញដែរហ្នឹង អាចមឯងមិននឹងនៅកាហែងមេឃឯណាផងមិនក៏អាចមឯងថាសំរងស៊ីនឹងជាអ្នកបំផ្លាញកិត្តិយសកម្មសខាកម្មសខាខ្លួនឯងជាអ្នកបំផ្លាញកិត្តិយសខ្លួនឯងហើយជាមួយនឹងហ៊ុនសែនទៀតមិនមែនជាមួយអ្នកណាមែនសំរងស៊ីទៅលួចថតសម្លេងកម្មសខាបច្ចេកមកណា អាស័យហាគឺហ៊ុនសែនហ៊ុនសែនគឺអាស័យហាឪអាស័យហាម៉ែអាស័យហាជាដូនអាស័យហាជាអ្នកបំផ្លាញកិត្តិយសកម្មសខា និងបំផ្លាញបករបស់កឹមសខាបករបស់កឹមសខាគឺបកអីបកសង្គ្រោះជាតិអាចំកឹមសខាអត់ហ៊ានយកបកសង្គ្រោះជាតិដែលហ៊ុនសែនបំផ្លាញផងអាមិនបានឯងថាសំរងស៊ីអ្នកបំផ្លាញបកគាត់បើសំរងស៊ីចង់បំផ្លាញបកគាត់ម្លេះសំគាត់មិនអនុញ្ញាតឲ្យកឹមសខាធ្វើប្រធានទេអាចំម្លេះសំគាត់មិនព្រមលាឈប់ម្លេះគាត់មិនឈប់ពីប្រធានបកទេ គាត់សុកចិត្តឲ្យគេមលាយបាក់ហើយដេកអោបប្រធានបាក់នៅក្នុងដៃគាត់នៅក្រៅប្រទេសនេះគ្រាន់បើជាងអាជំហើយយល់ទេគឺដូចមែអាជំចេះតតសេតផ្ដេសតផ្ដាស់តែហ្មងឯងនេះឯងបើអញមិនបានវាយឯងមកចិត្តទេអញខានវាយឯងយូរហើយបើអញមិនវាយឯងអត់ស្ងាត់ទេឯងត្រូវបិទចពុះណាបិទចពុះកុំចេះតែចោត ពួកឯងនឹងថោកទៀបចុយតម៉ែឯងវាយតសំរងស៊ីទេរាល់ថ្ងៃហ្នឹងឯងតែវាយហ៊ុនសែនទេឯងតែរិះគន់ហ៊ុនសែនទេសំរងស៊ីនឹងជាមេបញ្ហាគឺរិះគន់ហ៊ុនសែនហ៊ុនសែនជាមេរោគសំរងស៊ីគឺជាជួនរង គ្រោះដែលឆ្លងមេរោគក៏ដូចមេអាជំហើយឯងមកឆ្លោះអីជាមួយអ្នកឆ្លងមេរោគកម្មសខាដែលឯងគោរពរាល់ថ្ងៃហ្នឹងគឺឆ្លងមេរោគហ៊ុនសែនអ្នក ដាក់មេរោគបញ្ចូលចោត មេខ្លួនឯងសិតតក្បត់ជាតិហែងអត់ព្រមរកវិធីធ្វើឲ្យមេឯងរួចពីទោសទេហែងបែរទៅជាចូលដៃជាមួយពួក CPP មកចោតប្រកាន់សំរងស៊ីដែលកំពុងតតស៊ូដើម្បីគណៈបកសង្គ្រោះជាតិថាជាអ្នកជេរប្រមាថការពៀនជាអ្នកលៀបពណ៌ឲ្យកឹមសខាកឹមសខាខ្លួនឯងទេជាអ្នកបន្ថោកខ្លួនឯងអាជាប់អាយល់សំបីតអាជាប់ឯងនឹងក៏ដោយ ឯងនឹងកំពុងតែមិនទាន់ទាំងបានប្រឡូកធ្វើនយោបាយអ្នកចំនួនក្រោយផង អាចွំស៊ីណននិងអាចွំហ៊ុនកសលអាចွំមុតចន្ទថាអាចွំម៉ៅមនីវ៉ាន់អាចွំប្រមាណក្បាលទៀតកំពុងតែបំផ្លាញមុខមាត់ខ្លួនឯងហើយអាចွំអើយពួកអាចွំឯងនេះអស់តម្លៃហើយពួកឯងនេះតម្លៃពួកឯងនេះ ទៅ បាក់ណាក៏ដោយ គេឲ្យឯងធ្វើតែឆ្កែបំរើ គេទេឯងគ្មានឱកាស ធ្វើជាមេដឹកនាំកម្ពុជាបានទៀតទេពីព្រោះឯងកសាងកិត្តិយសថោកទាបហើយយល់សំបីតាពួក CPP ប្រើឯងក៏ប្រើនៅក្នុងន័យឲ្យឯងនឹងធ្វើជាឆ្កែគ្រាន់តែព្រុសឲ្យឯងមករស់មករស់ដែរហើយយល់បើឲ្យឯងទៅធ្វើការងារធំដុំគឺគេមិនឲ្យឯងទៅធ្វើទេពីព្រោះសំបីតាបាក់ខ្លួនឯងក៏ឯងក្បត់ដែរហ្នឹង សំបីតបៈខ្លួនឯងក៏ឯងបំផ្លាញសំបីតឆន្ទៈប្រជាពលរដ្ឋក៏ឯងបំផ្លាញដើម្បីលុយដើម្បីទ្រព្យសម្បត្តិទៅហើយចុះប្រជាពលរដ្ឋឯណាគេយកឯងឲ្យធ្វើជាមេដឹកនាំធ្វើជាតំណាងគេទៀតអាចជាប់ហើយយល់ទេអាចជាប់ស៊ីណននិងអាចជាប់ហ៊ុនកសលនិងអាចជាប់សូណារ៉ូនិងអាចជាប់ផ្សេងផ្សេងទៀតហើយត្រូវយល់អញមិនចង់ជេរទេពួកឯងនេះណា ប៉ុន្តែបើអញចាប់ផ្ដើមជេរអញវាយពួកឯងអញវាយតតែឯងបិទប្របេអញប្រាប់ណាតាំងពីដើមឯងស្គាល់អញណាអញវាយឯងឡើងលឹបលឹបបើមិនចឹងមិនមែនពួកឯងមកចរចាមកសុំខមាទោសអញហើយឲ្យអញឈប់និយាយទេអាហ៊ុនកសលនឹងខលមកសុំខមាទោសខ្ញុំខលមកហើយខ្ញុំសិតតែលោកប្អូន យើងអ្នកបួសដូចគ្នាទេកុំវាយប្រហារគ្នាអាទាត់ចុយតម៉ៃលើឯងបាត់តម៉ាយៈសោះចេញមកប្រភ្លឺអាម៉េចដល់ពេលអាមុតចន្ទាចេញទៅឯងនឹងឡើងកលីបឯងដល់ឡើងកលីបឯងឡើងកឡូឯងដល់ឡើងកឡូឯងភ្លេចទេមកសុំទោសអញហើយអាប្រេតណាអាប្រេតនេះបងប្អូនមានន័យចាំឲ្យខ្ញុំធ្លាប់វាយវាតាំងពីមុនមក វាថាបើខ្ញុំវាយវាទៀតវាថោកកាន់តែធ្ងន់ដល់ពីមុនមកពីឆ្នាំ2019 2021 2020 2021បងប្អូនណាតែមកសុំខ្ញុំតាខ្ញុំយោគយល់នឹកឃើញតែវាឈប់ដែរហើយខ្ញុំឃើញវាឈប់មួយរយៈដែរវាឈប់សំណេរមួយរយៈដែរប៉ុន្តែនឹងវាឈប់សេនឹងវាប្លុកខ្ញុំខ្ញុំមិនតាមដានវាទៀតផងខ្ញុំអត់ឃើញវាក៏ដូចមែអាចំចេះតាហ៊ានណៃចេះតាហ៊ានតាប្រេះតាផ្ដាស់ វាមានអាចជាប់នេះវ៉េអញមិនចង់និយាយទេអាហ៊ុនកុសលអាមែនតែនឯងទៅរៀននៅជូឡាលង្កនល្អពេកប៉ិនតែកំណត់ហើយឆ្កែកំណត់ឯងឆ្កែមកចឹងបានថាអ្នកខ្លះទៅរៀនបានខ្ពស់រស់ទៀបជាងស្មៅទៅទៀតអាអស់នេះរបៀបរស់របស់វាអញអត់ទៅរៀនដល់ជូឡាលង្កនទេអញរៀននៅតែស្រុកខ្មែរទេអានាងប៉ុន្តែកំណត់អញមិនថោកទៀបដូចឯងទេអា ឯងសិតតែទៅរៀនដល់ប្រទេសថៃណាจุฬាលង្កនអីណារៀនដល់លទ្ធផលចុងក្រោយបួសរៀនសូត្រចេះដឹងប្រភ្លឺចៃតម៉ាយក៏ដូចម៉ែអាប្រភ្លឺហើយបើនិយាយពីវាកុហកមុខសាវៀតអញបួសហើយអញអត់ចេះមុខសាវៀតទេអញចេះតែមួយម៉ាត់អញអញនៅតែការពារកម្លាំងអញនៅតែជេរទេអញនិយាយចំតែអញខុសរឿងជេរហ្មងណាប៉ិនអញជេរនឹងអញជេរតែពួកអាថោកតាអញជេរតែមនុស្សខូចតាមនុស្សល្អ អញខុសពីនឹងទេប៉ុន្តែកុហកអញអត់កុហកទេមុសាអញអត់មុសាទេពីព្រោះអញប្រាប់ត្រង់បងប្អូនអ្នក live Facebook ណាក៏ដឹងថាអញមកពី CPP ដែរហើយអញប្រាប់ថាអញអត់នៅក្នុងគណៈបកសង្គ្រោះជាតិពិតជាអត់នៅមែនណាពិតជាអត់នៅមែនអញជួយដល់គ្មានបកគ្មានក្រុមអញជួយ អ្នករងគ្រោះចំណាយពេលវេលាជួយអ្នករងគ្រោះដោយគ្មានគិតផលប្រយោជន៍អីទាំងអស់អញអត់មានកុហកសម្រាប់សត្វក៏អញអត់សម្រាប់ លួចប្រពន្ធគេក៏អត់លួចប្រពន្ធគេណាអមើបាណារិបាតអតនីលួចទ្រពគេក៏អត់កាមេក៏អត់មុសាវេតក៏អត់សុរាមេរយៈអផកតិចតួចផកវាញអានឹងនៅមានផកវាញតិចតួចប៉ុន្តែមិនដែលលោឡាដោយពួកអាជាប់ឯទេ មិនដូចអាចជាប់ហ៊ុនស៊ីណនឡើងរំលើតុកវីគូតកវីពងទេអញនៅមានវីដេអូអាស៊ីណនរំកវីគូតកវីពងនៅលើតុកកាលពីវានៅប្រទេសកូរ៉េណាកាលពីវានៅប្រទេសកូរ៉េនោះអេញ៉ាំតើសុជីតាខ្ញុំញ៉ាំញ៉ាំញ៉ាំស្រាប់ប៉ុន្តែញ៉ាំមកឆ្ងាញ់ខ្ញុំអត់ដែរនេះទេខ្ញុំប្រាប់ទៅខ្ញុំញ៉ាំតែបន្តិចតួចឯងឥឡូវហ្នឹងសូម្បីតែបងប្អូននៅអូអាយូពេលខ្លះបងធေါ်ខ្ញុំ គាត់ខលអូនឡុងអូនឡុងមកផ្ទះបងមកកំពុងតែជប់លៀងឥឡូវដល់ពេលគេហៅម្ដងអត់ទៅពីរដងអត់ទៅបីដងអត់ទៅថ្ងៃក្រោយគេឈប់ហៅគេថាហៅអូនឡុងហៅគាត់មកទេគាត់រវល់ការងារគាត់ថាគាត់មកទេឥឡូវឈប់ហៅគាត់ឥឡូវនៅអូហាយ៉ូឲ្យតែមានស៊ីផឹកហូបចុករាំវងនៅកន្លែងណាគេអត់ដែរហៅខ្ញុំទេគេអត់ដែរហៅខ្ញុំទេពីព្រោះគេហៅម្ដងណាក៏អត់ដែរមានវត្តមានដែរហ្នឹងអត់ដែរមានវត្តមានដែរហ្នឹង ហើយបើមានវត្តមានគេឲ្យផឹកផឹកបានតែមួយ shot ពីរ shot ប្រាប់គេថាខ្ញុំបើកឡានឆ្ងាយហើយដូចចឹងគេមិនសបាយទេគេអត់សបាយបងប្អូនគេអត់សបាយគេចង់ជុលគ្នាចង់ដឹងមើលលោកប្អូនសវឹងខ្លាំងខ្លះគាត់គេថាអីលោកប្អូនសវឹងទៅយ៉ាងម៉េចទៅណាសវឹងទៅ funny ឬក៏សវឹងទៅកាចឬក៏អីខ្លះគេចង់ដឹងគេចង់ពវល់យើងផឹកខ្ញុំ កំណត់ខ្លួនឯង 2 shot 3 shot មើលតែរៀងព្រឿងព្រឿងហ្នឹងសើចតែញឹមញែមខ្ញុំនិយាយតតែស្វាងសើចនិយាយលេងសើចតតែស្វាងបានបន្តទៅទៀតអាហ្នឹងអញ្ចឹងអញ្ចឹងអាហ្នឹងស្រាផឹកដែរអាហ្នឹងស្រាផឹកបាទស្រាផឹកអញ្ចឹងដាច់សិល1បាទដាច់សិល1បាទដាច់សិល1គឺនៅស្រាអសុរាមេរាយូផឹកទឹកថ្នោតជូរខ្លែមកន្តឡនតនបានស្រុកនេះអត់តឡនតនទេបាទ ប៉ុន្តែអាជាប់ហ្នឹងណាអានេះទាំងអស់មកកាផ្លេទេហ្មងចេញដល់ពីសឹកមកវិញប៉ានណាទេបាទអត្តនីកាមេមុសាសុរាវាទៅមកកាផ្លេទេហ្មងអាបាយមុខ4ហ្នឹង គឺលើអាជាប់ហ្នឹងអាជាប់ហ្នឹងហើយអ្នកដឹកស្រីឲ្យកម្មសខាអាមុតចន្ទថាបងប្អូនដឹងមិនទេខ្ញុំនិយាយរឿងអាត់កំបាំងមួយឲ្យបងប្អូនស្ដាប់ ពេលដែលលោកកម្មសខាទៅលាក់ខ្លួនពួនអាត្មានៅ ក្នុងស្នាក់ការបៈណា ហើយតិចថាខ្ញុំចោតតិចថាខ្ញុំចោតខ្ញុំអត់ចោតទេអូខេព័ត៌មាននឹងគេឲ្យមកខ្ញុំច្បាស់ណាស់អារឿងគេចោតរឿងស្រីទៅនៅក្នុងស្នាក់ការបកប៉ុណ្ណឹងហើយណាស្រាប់តទៅឲ្យមានស្រីមកឲ្យលោកកឹមសុខានៅក្នុងស្នាក់ការបកទៀតណាវាឆ្លៀតទៅយកស្រីឲ្យកឹមសុខានៅក្នុងស្នាក់ការបកទៀតណាបងប្អូនគិតមែនទេ អាពេលឃុំខ្លួនហ្នឹងណាអាមុតចន្ទាហ្នឹងនេះរហូតដល់កឹមសខាហ្នឹងអាថ្ងៃខ្លះអត់យកស្រីមកមីមួយនៅហ្វីលីពីននោះនិយាយត្រង់មីមួយនោះវាកើតទាយទឹកដែលខ្ញុំថាមីទាយទឹកនោះអាទាយទឹកនោះព្យាបាលមួយថ្ងៃជានោះបងប្អូន អញ្ចឹងហើយបានមីមួយនោះវាខឹងមែននោះវាខឹងវាខឹងហៅថាអាកាមអាកាមហ៎មីមួយនោះវាខឹងជាងគេមីមួយនោះវាខឹងវាជេរវាខឹងហ៎ហើយបងប្អូនអត់ដឹងរឿងអាមិនបានមីមួយនឹងចេះតែវាជេរកម្មសុកម្មសខាវាជេរសត្វថាអាកាមមកគុណអាកាមអីសពបែបយ៉ាងចុះបើមីមួយនោះវាទៅទៅចាំលោកកឹមសុខានឹងវាកើតរហូតដល់កើតទាកទឹកព្យាបាលតែមួយថ្ងៃជានោះទាកទឹកវាព្យាបាលតែមួយថ្ងៃជាទេ ấy មានហ្វីលីពីននោះចឹងមកវាជាកម្មសកាអាកាមអាកាមអាកាមរហូតវាខឹងរហូតតឥឡូវហ្នឹងវាមានរឿងវាខឹងវាមិនអត់រឿងទេយល់ទេយល់ទេយល់អត់បងប្អូនយល់អត់រឿងហ្នឹងខ្ញុំនិយាយឲ្យត្រង់ចឹងថ្ងៃនេះខ្ញុំមិនចង់និយាយហែកគេគ្នាទេខ្ញុំមិនចង់ហែកគេគ្នានោះទេហើយគ្នានោះដោយសារអីមិនមែនរឿងពិតមិនមែនរឿងคล้ายคล้ายទេណាចឹងបានម្នាក់នោះខឹងជាងគេហ្មងកម្មសកានឹងខឹងជាងគេហ្មង គឺបោកគ្នានឹងធ្វើឲ្យគ្នាមានទីទឹកនឹងកើតទីទឹកនឹងហើយនាងនឹងបងប្អូនសួរវាមើលវាទៅដេកចាំរហូតតាសួរវាថាតិចខ្ញុំនិយាយលេងហ្នឹងតិចថាខ្ញុំនិយាយលេងថាខ្ញុំចោតប្រកាន់ខឹងអីគ្នាអីចេះថាស្អប់ស្អប់លក្ខណៈអីអីស្អប់ម្នាក់នឹងអីណា ស្អប់លាក់ម្នាក់នឹងអីថាខ្ញុំមិនចេះតែចោតប្រកាន់គ្នាអត់ទេអត់មានទេខ្ញុំអត់មានស្អប់គាត់អីទេគាត់ជេរខ្ញុំប្រមាថខ្ញុំមិនក៏ខ្ញុំមិនដែរទៅខ្វល់ខ្វាយដែរខ្ញុំមិនដែរខ្វល់ខ្វាយទេគេជេរអីក៏ជេរទៅ ពេលខ្លះខ្ញុំចាក់ឲ្យនាងនឹងជេរខ្ញុំទៀតនោះណាហើយមិនមែនតែនាងនឹងមួយទេជេរខ្ញុំអាយាអាយាយនោះពួកខណ្ឌសវណ្ណពួកណាពួកណីជេរខ្ញុំបច្រាស់ជើងឡើងលើក៏ខ្ញុំមិនទៅខ្វល់ឈឺក្បាលហាងងារទេដែរណា ប៉ុន្តែខ្ញុំចង់ប្រាប់ការពិតថាម្នាក់នឹងដែលជាកម្មសខាអាកាមសខាអាកាមសខាអីកន្លងមកហ្នឹងគឺដោយសាររឿងហ្នឹងអញ្ចឹងហើយបានជាពួកអាហ៊ុនកសោពួកអីវាអត់ហ៊ានទេអត់ហ៊ានមួយមីនឹងទេវាអត់ហ៊ានទៅប្រឆាំងជាមួយមីនឹងទេតែប្រឆាំងជាមួយមីនឹងមីនឹងបំហែកគេពីរឿងហ្នឹងលើទៅមនុស្សវាលែងមានអៀនខ្មាស់ហើយ វាថាស្រីមាត់អត់កម្រោប វាលែងមានភាពអៀនខ្មាស់ហើយអញ្ចឹងបណ្ដោយឲ្យគេជាអាកាមសខាអាកាមសខារហូតចឹងទៅតាំងពីដើមមកនាងនឹងជាតាំងពីដើមមកខឹងដែលធ្វើឲ្យនាងនឹងកើតទាយទឹកហ្នឹងឯងរឿងទៅដេកចាំទីស្នាក់ការនឹងសន្យាឲ្យលុយបកើតទីទឹកគ្នារហូតចឹងបានថារឿងវាអាក្រក់ចឹងចឹងបាន បច្ចៈទៅអាហ៊ុនកុសលវិញអញប្រាប់ឯងរឿងអីក៏ដោយវាមិនអាចឆ្លងវាមិនអាចគេចផុតទេឲ្យតែរឿងពិតតែ វាមិនអាចគិតផុតពីព័ត៌មានរបស់អញបានទេអញប្រាប់ឯងទៅអញមិនមែនជាកំពូលអ្នកយកព័ត៌មានអីទេប៉ុន្តែគ្រាន់ថាឯងក្តីអីក្តីនេះឯងត្រូវប្រយ័ត្នប្រយែងទៅប្រពន្ធឯងនឹងរស់ដោយសារប្រពន្ធយ៉ាងម៉េចយ៉ាងម៉េចនឹងឯងគិតមើលទៅហើយកុំចេះតែអញចេះតែថាណាកម្លាំងពួក CVP មួយចំនួនវាខ្លាចអញអាខ្លះនៅប្រទេសទាហានត្រង់ណាផ្ទះវានៅត្រង់ណា ណាអតសញ្ញាណបានវាអញមានទៅបរហាញវារហូតដល់ពួក CVP វាខ្លាចអញដល់ឥឡូវនេះវាថាអញនឹងបកែហាកបកែអីតាមពិតអញមានបកែហាកស្អីប៉ុន្តែគ្រាន់តែថាអ្នកនៅជុំវាវិញវានឹងវាអត់ដឹងថាអ្នកនៅជុំវិញវានឹងនឹងណាខ្លះ មិត្តភ័ក្ដិវានឹងណាខ្លះមិត្តភ័ក្ដិអាឡុកវាអត់ដឹងវាអត់ដឹងដល់ពេលយើងយកមកយើងថាឯងចង់ដឹងឯងចង់ដឹងប្រាប់ផ្ញើអតសញ្ញាណបានវាឲ្យវាមើលផ្ញើបានណា ធ្វើការឲ្យវាមើលទៀតបានធ្វើការវាក៏មានទៀតជួនណាទៅឯងកងបើឯងមកផ្ញើបានចាក់វ៉ាក់សាំងវា3ដង4ដងឲ្យវាមើលទៀតចុះអានេះវាបានមកពីណាវាអានោះវាភ័យវាហ្មងវាភ័យតែអានេះលេងជាមួយអត់បានទេអញ្ចឹងអត់បានណាមួយនោះផ្កាយមួយរបស់ CVP វាខ្លាចខ្ញុំវាហៅខ្ញុំតែអាពួកម៉ាទេអាពួកម៉ាឯងកុំចេះតែហ៊ានធ្វើបាបអញពេកហើយហើយវាជាចំណិតវាអង្គរៈរបស់ហ៊ុនម៉ាណែតដែរ អង្គរៈរបស់ហ៊ុនម៉ាណែតដល់ពេលបញ្ចេញវាអញ្ចឹងវាភ័យដែរហេមិនមែនយើងទៅធ្វើអីវាទេគ្រាន់តែថាអញគ្រាន់តែចង់ប្រាប់ចង់ប្រាប់វាថាព័ត៌មានណាក៏យើងអាចយកបានដែរឲ្យតែយើងចង់បានមិនមែនខ្ញុំជាកម្ពូលអ្នកយកព័ត៌មានកម្ពូលអ្នកតាមដានទេប៉ុន្តែគ្រាន់ថាឲ្យតែយើងចង់បានមុននឹងក្រោយទៅយូរនឹងឆាប់យើងនឹងយកបានព័ត៌មាននឹង តាក់តងនេះមិនបានតាក់តងនោះតាក់តងនោះមិនបានតាក់តងនេះអញតាក់តងដល់តែបានហ្នឹងណាអញ្ចឹងហើយបានអញចែកនិយាយថាហើយត្រូវដឹងណាពួកបដិវត្តពណ៌ឲ្យឯងឃើញពណ៌ឯងស្រួលប្រក្រាបទេបដិវត្តពណ៌ណាណែអ្វីដែលឯងប្រក្រាបពួកអញមិនបានហ្នឹងគឺបដិវត្តវាអត់ពណ៌អញប្រាប់ឯងចេះទៅពួកអាល្ងើបដិវត្តពណ៌ឯងមើលឃើញ បាតកម្មឯងមើលឃើញកោតកម្មឯងមើលឃើញឯងចោតអញថាបដិវត្តពណ៌អឺអាហ្នឹងឯងស្រួលប្រក្រាបតាមានអីប្របាបដិវត្តពណ៌ស៊ីនំបញ្ចុកជួបជុំគ្នាងាយស្រួលតាឯងងាយស្រួលប្រក្រាបទេអាហ្នឹងសិតតែសកម្មភាពឯងមើលឃើញហ្នឹងឯងដឹងហ្នឹងប៉ុន្តែឯងត្រូវគិតពួកអញបើធ្វើបដិវត្តគឺក្រុមបដិវត្តគ្មានពណ៌គ្មានក្លិនហើយចាំពេលអញមួយម៉ាត់ ហើយចាំពាក្យអញមួយម៉ាត់បើអញធ្វើបដិវត្តអញប្រើពាក្យបើទេអញប្រើពាក្យបើអញធ្វើបដិវត្តពួកអញនឹងធ្វើបដិវត្តគ្មានពណ៌គ្មានក្លិនហើយពួកឯងនឹងអត់ដឹងថាក្លិននៅណាពណ៌នៅណាទេអញប្រាប់ឯងទៅអានឹងអញ្ចឹងអានឹងប្រាប់ឯងហើយអញ្ចឹងបងប្អូនណាតបទៅអាហ៊ុនកុសលប៉ុណ្ណឹងចោះ អាចមនឹងពួកអាចមស៊ីណននឹងអានោះទៅរំកវីពងពេញនឹងយោវារំកវីពងហើយអាអានេះអញ្ចឹងទៅ ខ្ញុំខ្ញុំមានវីដេអូខ្ញុំមួយរំដែរប៉ុន្តែអត់កវីពងនេះខ្ញុំរំកវីគូត បាទខុសពីអាស៊ីណនវាផឹកហើយរំកវីពងខ្ញុំមានវីដេអូខ្ញុំធ្លាប់រំម្ដងជាមួយសច្ចៈបាទខ្ញុំរំជាមួយសច្ចៈខ្ញុំរំកវីគូតបាទខ្ញុំរំកវីគូត ប៉ុន្តែខ្ញុំរំនឹងរំសបាយមែនអត់មានអីឡើងលើតុកទេខ្ញុំរំជាមួយអាកាំងអាកាំងខ្ញុំទៅកន្លែងកាស៊ីណូខ្ញុំទៅលេងកាលីហ្វ័រញ៉ានោះខ្ញុំទៅកាស៊ីណូខ្ញុំទៅកាស៊ីណូទៅខ្ញុំទៅថតរំកវីគូតនៅនោះបាទកវីគូតនៅនោះបើបងប្អូនថ្ងៃណាមួយចង់មើលខ្ញុំប្រហោះនៅក្នុងនឹងឲ្យមើលទៀតខ្ញុំថាអាឡុងមានប្រវត្តិរំកវីគូតដែរតែ អត់មានឡើងលើតុករំកវីពងទេអូខេកវីតគូតទេអូខេ អានឹងវាអត់មានខុសច្បាប់អីទេកវីគូតបើកវីកងវាខុសកវីពងវាខុសបច្ចេកទេសហើយផឹកហើយឡើងកវីពងលើតុកផឹកទៀតហ្នឹងអានឹងវាខុសបច្ចេកទេសហើយបងប្អូនចឹងអាក្មេងឈាមថោកអស់នេះកុំប្រកាន់ជាមួយវាពេកណានិយាយប៉ុណ្ណឹងចោះបងប្អូនណា ចឹងបងប្អូនអរគុណណាស់មិនបានអានបងប្អូនទេបងប្អូនណាមិនបានអានតទៅទៀតទេហើយស្វាគមន៍សម្ដេចព្រះរាមសេរតនាទៅដល់ផ្ទះលោកដាលេអុយហើយសម្ដេចព្រះរាមហើយថ្ងៃស្អែកនេះបងប្អូនណាទៅចូលរួមនៅវត្តថ្មីនៅដាឡាស់ព្រោះថ្ងៃស្អែកនេះលោកប្រធានសំរងស៊ីនឹងជួបជជែកសួរសុខទុក្ខជាមួយបងប្អូននៅដាឡាស់ហើយលោកដាលេគឺនៅវត្តថ្មីហ៎ណា វត្តថ្មីខ្ញុំមិនដឹងថាវឌ្ឍនាខ្ញុំបានមើលនេះបាននៅនៅនៅដាឡាស់តិចសាសទេណាបាទហើយបងប្អូនណាចង់ទៅនេះនឹងអ្នកមីងណាវ៉ាន់អីដឹងបានទៅអត់ទេអត់បានអ្នកមីងណាវ៉ាន់សូមជំរាបសួរស្ដាយណាអ្នកមីងខ្ញុំមិនបានទៅទេអ្នកមីងដោយសារតែខ្ញុំនឹងជីវភាពវា កំសត់កំរណាមីងអើយបើសិនណាជាខ្ញុំទៅចេះតែដើរអីចឹងទៅខ្ញុំអត់មានណាបងថ្លៃផ្ទះបងអីទេដូច្នេះទៅ ខ្ញុំមានលទ្ធភាពជួយខ្មែរតាមតែរយៈការ live Facebook ហើយក្រៅពីនឹងពេលតនេទៅធ្វើការ ពួកខ្លួនមួយ ម្នាក់ឯងអញ្ចឹងត្រូវធ្វើការបង់ថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងអឺថ្លៃអ្វីផ្សេងផ្សេងទៀតដូច្នេះហើយអត់មានលទ្ធភាពដើរឆ្ងាយ ទេមាន តែលទ្ធភាពជួយនិយាយមួយម៉ោងពីរម៉ោងប៉ុណ្ណឹងបាទអានឹងគឺ សម្ដេចព្រះរាមសេរតនាទៅដល់ដល់ឡាហើយបាទហ្នឹងហើយហើយនឹងសម្ដេចព្រះរាមទាំងពីរមានសម្ដេចបិសាចក៏នៅក្នុងនោះដែរព្រោះមានសម្ដេចពិជ័យសេនាសេរតនាហើយនឹងសម្ដេចបិសាចប្រុសទៅដល់កន្លែងនោះដែរបាទពួកយើងមានសម្ដេចបិសាចមួយឥឡូវបាទសម្ដេចបិសាចបាទទៅដល់ដល់ឡាហើយអញ្ចឹងសូមបងប្អូនទៅចូលរួម មកជាមួយបងប្អូននៅ ខាងដលាស់តិចសាសនឹងឲ្យបានច្រើនកោះកនៅថ្ងៃស្អែកទៀតណាបាទសូមអរគុណហើយខ្ញុំសូមគោរពនិងផ្ញើសេចក្តីស្រឡាញ់ដល់បងប្អូនទាំងអស់គ្នាដែលបាន ជួយ like ជួយ share នៅការផ្សាយរបស់យើងខ្ញុំ ជាពិសេសខ្ញុំខ្លួនឯងតែម្ដងសម្រាប់បងប្អូនសូមផ្ញើសេចក្តីគោរពនិងសេចក្តីស្រឡាញ់រាប់អាន ហើយការនិយាយស្ដីរបស់ខ្ញុំខុសត្រូវខុសតិចទាស់ចិត្តទាស់តិចយ៉ាងណាសូមបងប្អូនមេត្តាអធិស្ឋានអភ័យទោសណាទីណាបាទពីព្រោះពេលខ្លះវាតែងតែមានពាក្យអាក្រក់អាក្រៃខ្លះហើយទីណាខ្ញុំដឹងថាខ្ញុំគឺតាំងពីសឹកមកវិញហ្នឹងគឺប្របេខ្ញុំហ្នឹងគឺចូលដល់ថ្នាក់ប្របេថោកហើយសម្រាប់ពួកអាពួកអាត្រឹមត្រូវនិងពួកអាថោកមួយចំនួន វាចូលដល់ប្របេថោកដែរប៉ុន្តែប្របេថោកជាមួយនឹងពួកអាថោកមកភ័យទោសណាបងប្អូនថាខ្ញុំមិនចង់ហាត់ប្របេខ្ញុំឲ្យទៅជាប្របេថោកទេប៉ុន្តែធ្វើម៉េចបើពួកអាថោកទៅវាច្រើនពេកបាទអញ្ចឹងសូមអរគុណណាបងប្អូនណាជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយយើងជួបគ្នាពេលក្រោយទៀត